ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរៈលោកថេរៈគ្រប់ព្រះអង្គព្រះថេរៈអនុថេរៈគ្រប់ព្រះអង្គដែលកំពុងតែមានវត្តមានចូលស្ដាប់ចម្រើនពរញោមស្រីប្រុសគ្រប់គ្នាដែលពុំចូលរួមស្ដាប់ផងនៅក្នុងគាថានេះវាមានរឿងរ៉ាវប្រារព្ធខាងដើមខ្លះដែលខ្ញុំកណានឹងត្រូវលើកឡើងដើម្បី ជាម្ដាស់ម្ដាងតាមពិតទៅរាល់គាថារាល់សម្ដីរបស់ព្រះសម្ពុទ្ធពេលដែលព្រះអង្គសម្ដែងចេញម្ដងម្ដងតែមានហេតុប្រារព្ធមានពេលខ្លះព្រះអង្គប្រារព្ធដើម្បីពោលធម៌វិន័យបញ្ញត្តិសិក្ខាបទមានពេលខ្លះប្រារព្ធដើម្បីពោលធម្មទេសនាណាទៅ ក្នុងគាថានេះវាពាក់ព័ន្ធរឿងរ៉ាវដែលវាកើតឡើងនៅក្នុងសម័យពុទ្ធកាលសម័យព្រះពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ព្រះរាជាអ្នកគ្រប់គ្រងដែនដីក្នុងសម័យនោះព្រះរាជាពនាមប្រសិទ្ធិកោសលព្រះរាជាពនាមប្រសិទ្ធិកោសលហ្នឹងគាត់ជាស្ដេចគ្រប់គ្រងដែនដីមួយភាគក្នុងដែនដីឥណ្ឌាសម័យនោះគាត់ មានសេចក្តីជ្រះថ្លាក្នុងពុទ្ធសាសនាដែរប៉ុន្តែលក្ខណៈនៃសេចក្តីជ្រះថ្លារបស់គាត់នឹងដូចថាបែប7ពេទេគាត់មិនមែនជាអ្នកយល់ធម៌យល់អាយទេក៏មិនមែនជាអ្នកត្រាស់ដឹងអីដែរមិនមែនជាអ្នកចំណិតក្នុងពុទ្ធសាសនាទេគ្រាន់ថាធ្លាប់បានចូលទៅគិចូលទៅថ្វាយទៀនស្ដាប់ធម៌អីម្ដងម្កាលអញ្ចឹងណាទេដល់ពេលអញ្ចឹងផ្លូវចិត្តរបស់គាត់អត់មានមុតមមទេគាត់ ទៅប្រទេសភ្នែកឃើញប្រពន្ធរបស់អ្នកស្រុកវាស្អាតដើរប្រទេសសិននកោបាទការប្រទេសសិនកោមិនថាវាទៅចុះត្រួតមើលនគរអញ្ចឹងណាដូចស្ដេចដូចមន្ត្រីចុះទៅកន្លែងណាមួយសម្ពោធតាមជនបទនៅក្នុងសម័យសង្គមរាស្ត្រនិយមព្រះជាស័ព្ទយើងក៏ធ្លាប់ធ្វើយ៉ាងដែរចុះទៅទៅនេះចុះទៅទៅនោះអានឹងបែបប្រហែលជាអញ្ចឹងគេហៅថាអតៈសន្តកោនោះបែរជាក្នុងន័យហ្នឹង ដល់ពេលព្រះអង្គនឹងមិនប្រយ័ត្នភ្នែកកលេចនេះកលេចនោះទៅគឺឃើញប្រពន្ធអ្នកស្រុកប្រពន្ធបរិសម្នាក់គាត់ស្អាតខ្លាំងគាត់មិនដឹងស្អាតមិនគាត់ថាស្អាតស្អាតឲ្យឃើញនឹងមិនមែនឃើញនឹងបង្ហាញរឿងបង្ហាញរើអីពេញលេញនេះឃើញតែត្រឹមអើតាមមាត់អួចគ្រាន់តែឃើញគេអើតាមមាត់អួចហ្នឹងខ្លួនឯងហ្នឹងក៏បង្កើតដំរេកតណ្ហាជាប់ជាមួយនាងនឹងលេងបតិសិនកោលេងធ្វើអីកើតទៅទៅចង់បាន ដល់ពេលប្រើគេទៅសើកមើលទៅដឹងថានាងមានប្រពន្ធហើយក៏នៅតែដកចិត្តបានមានប្តីអីមានទៅអឺគាត់ចង់បានអាត្រង់កន្លែងហ្នឹងខ្ញុំកណាពុំតន់ចូលសាច់ខ្លឹមសារនៃគាថាទេប៉ុន្តែចង់លើកអំពីអឺកំណត់ខ្លះខ្លះពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេសនៅក្នុងសម័យបុរាណយើងដឹងត្រាច់ហើយពិភពលោកហ្នឹងគ្រប់គ្រងដោយអំណាចផ្ដាច់ការទេគ្រប់គ្រងដោយរបបរាជារបបរាជាគឺជាអំណាចផ្ដាច់ការ វាថាអំណាចផ្ដាច់ការប្រន័យថាការសម្រេចហ្នឹងវានៅលើស្ថាប័នតែមួយឬនៅលើបុគ្គលម្នាក់អាហ្នឹងថាផ្ដាច់ការឯងអ្នកខ្លះមិនយល់ពីថាផ្ដាច់ការហ្នឹងឲ្យទៅលើផ្ដាច់ការគាត់ថាអាក្រក់បើផ្ដាច់ការវាអាក្រក់មែនមិនមែនសម័យអង្គរយើងរុងរឿងទេព្រះរាជាផ្ដាច់ការតែតាព្រះអង្គធ្វើអីតាមតែយោបល់តាមតែការយល់ឃើញរបស់ព្រះអង្គហ្នឹងម្នាក់ឯងនោះបើទោះបីមានមន្ត្រីមានអាមាត្យអីឲ្យយោបល់ខ្លះប៉ុន្តែទោះជាយ៉ាងណាការសម្រេចនៅលើយោបល់ព្រះរាជាឬថានៅលើយោបល់ប្រពន្ធមកភេស្័យស្ដេចហ្នឹង ណាមហេសីឲ្យយោបល់យ៉ាងណាយ៉ាងនោះអានឹងសំខាន់ដែរណាសិទ្ធិរាជាយកប្រពន្ធយកមហេសីបើតែមហេសីនឹងស្រួលទេខ្សឹបទៅខ្សឹបមកលីប្រទេសដែរព្រោះព្រោះអំណាចផ្ដាច់ការគឺជាអំណាចដែលវាស្ថិតនៅលើស្ថាប័នតែមួយទៅម្នាក់ឯងឬនៅលើបុគ្គលតែម្នាក់ឯងក្នុងការសម្រេចប៉ុន្តែវាមិនមែនបានន័យថាអាក្រក់ទេវាមិនមែនសត្វតែអាក្រក់ទេព្រោះជាហេតុជាផលយើងគិតមើលបើប្រជានឹងល្អមិនខ្មិច រាជានឹងគាត់ជាមនុស្សមានចិត្តស្រឡាញ់ហួងហែងពលរដ្ឋគាត់មិនធ្ងន់នឹងលោកធម៌គាត់ចេះគិតវែងឆ្ងាយគាត់មិនលោភក្នុងអំណាចកម្មគុណរហូតដល់ខូចការមុននឹងសម្រេចអីមួយគាត់គិតគូរប្រយោជន៍វែងឆ្ងាយចេះលៃលោកធ្វើឲ្យនៅស្រស់ស្រួលអានោះមិនស្រួលតែព្រះជាល្អជារាស្រួលអញ្ចឹងបានតែគេតែងតែប្រាថ្នាសូមឲ្យព្រះជាល្អហ្នឹងការឡើងក្រុងរាជរបស់ព្រះជាមួយមួយហ្នឹងដល់ខ្សាក់មួយមួយហ្នឹង មហាជនគេសាតណាបើសិនបើគេដឹងថាស្ដេចនឹងដាច់ល្អដូចមកវិញបើស្ដេចនឹងអាក្រក់អានឹងក៏វេទនាដែរព្រោះវាជារបបផ្ដាច់ការតែបែបម៉េចគឺយ៉ាងហើយអញ្ចឹងអាចនិយាយបានថាវាថាផ្ដាច់ការមិនមែនបញ្ជាក់ថាវាត្រូវតែអាក្រក់ទេហើយក៏មិនមែនមានន័យថាមកល្អដែរគ្រាន់ថាជាខ្លឹមសារមានន័យថាវាជារបបគ្រប់គ្រងមួយដែលអំណាចក្នុងការសម្រេចនឹងវានៅលើស្ថាប័នតែមួយតែឯងឬក៏បុគ្គលម្នាក់ ដែលមានអំណាចកំពូលបំផុតគឺស្ដេចឬមហេសីមហេសីរបស់ស្ដេចហ្នឹងបើមហេសីហ្នឹងមានអំណាចលើស្ដេចទៀតអាហ្នឹងគឺមហេសីស្ដេចហ្នឹងនៅលើស្ដេចហើយណាអាហ្នឹងគេខ្លឹមសារនេះពីថាបដិការហើយពិភពលោកពីមុននៅរស់នៅក្នុងរបបនោះទាំងអស់អត់មានអត់មានលោកសេរីដូចឥឡូវទេអារបបលោកសេរីឬលទ្ធិប្រជាធិបតេយ្យហ្នឹងវាតែមកសាបព្រោះចូលនៅក្នុងពិភពលោកប្រហែលជា200ឆ្នាំខ្លាំងខ្លា 100ឆ្នាំជាងចុះមកហ្នឹង100ឆ្នាំមុនហ្នឹងខ្លាំងខ្លាពីហ្នឹងមកតាពីមុនក៏7 8ដែរគឺថាពិភពលោកហ្នឹងគ្រប់គ្រងដោយអំណាចផ្ដាច់ការទាំងអស់ប៉ុន្តែដូចដាំងស្រាច់អញ្ចឹងអាអំណាចផ្ដាច់ការហ្នឹងវាគ្រោះថ្នាក់ណាស់វាគ្រោះថ្នាក់នៅត្រង់ថាមិនវាងាយនឹងផុយស្រួយវាងាយនឹងដួលវាងាយនឹងដួលចំហល្អធ្លាក់ទៅចូលក្នុងចំហអាក្រក់នគរមួយទាំងមូលសាកគិតមើលគ្រប់គ្រង ដោយព្រះរាជាមួយ ឲ្យងាប់ងាប់ឲ្យរស់រងចុះបើពរាជានឹងលិចលងទៅក្នុងកាមារំដោយរឿងរ៉ាវហ្នឹងមានខ្លឹមសារអីសដូចថាក្នុងវាំងអត់ស្រីក៏មិនថាទេប្រពន្ធពមៀនមហេសីមានណានាងមាលិកាហ្នឹងស្អាតហើយស្ត្រីហ្នឹងត្រឹមត្រូវទៀតនាងមាលិកាហ្នឹងគឺជាមហេសីរបស់ពរាជាបសេនទីកោសលហើយនឹងនឹងក្មេងផងបសេនមហេសីរបស់បសេនទីកោសលនឹងរឿងក្មេងផងស្អាតផងហើយបសេនទីកោសលគាត់នឹងចាស់បន្តិចហឹម ទូថាស្រីបន្ទាប់អសំពីនងដូចពួកស្នៀងស្នំនឹងអីយកណាគៀនជើងចេះតែដឹងឃើញមិនគេជាប់នឹងប្រពន្ធគេទាំងតែដឹងថាគេមានប្តីហើយនោះណាទោះបីយ៉ាងនឹងក៏ដោយគាត់គាត់នៅតែទទួលយកបានអាពាក្យថាប្តីគេគាត់ថាធ្វើមិនឲ្យតែបានពួក control ចាស់សក្តិមើលអំណាចផ្ដាច់ការវាជាអំណាចផុយស្រួយទេអំណាចផ្ដាច់ការចង់និយាយថាវាជាការផុយស្រួយនៃលំនឹងយុតិធធម៌ទេ យុទ្ធធម៌នៅក្នុងសម័យគ្រប់គ្រងដែលផ្ដាច់ការគឺវាផុយស្រួយអញ្ចឹងអានេះជារឿងរ៉ាវតួយ៉ាងតូចមួយឯងប្រសិនបើយើងយកអានោះមកគិតឲ្យទៅលំទលាយើងថាម៉េចយើងថាចុះបើការសម្រេចចិត្តបែបណាបែបនោះនៅលើពរិជាតែម្នាក់ចុះបើវាពាក់ព័ន្ធទឹកដីពាក់ព័ន្ធប្រទេសទៅមិនវឹកទេយើងមើលទៅកម្ពុជារបស់យើងមើលបដើមហេតុចេញពីណាមកនោះ ដើមហែកចេញអំពីជ័យជិថាជាដើមនោះដូចថាគាត់ឆ្វេងឆ្វេងតាមស្ដាំនៅស្រេចតែចិត្តយំដល់ពេលយំហានិភ័យកើតចេញទៅពីរឿងស្រីតែម្នាក់អ្វីអ្វីគ្រប់យ៉ាងវាចាប់ដើមវានេះពីដងមកពាក់ព័ន្ធរឿងទឹកដីកម្ពុជាក្រោមដល់ពេលយ៉ាងមនុស្សមនុស្សក្រោយក្រោយមកទៀតគេចេះតែឃើញអំពីភាពផុយស្រួយនៃយុទ្ធធម៌ភាពផុយស្រួយនៃលំនឹងសក់ទុកនៃនគរណា គេចាប់ផ្ដើមរំគាសលែងទុកចិត្តអំណាចគ្រប់គ្រងនៅក្នុងរបបរាជការហើយគេមិនពេញចិត្តឲ្យបុគ្គលតែម្នាក់មិនថាអ្នកឯងចេតនាឬថាស្ថាប័នមួយនឹងដឹកទេគេត្រូវការឲ្យមានលំនឹងមុននឹងសម្រេចចិត្តអីមួយឲ្យមានលំនឹងមានថាមានការប្រតិកប្រទុំគ្នាប្រតិកលាគ្នាស្ថាប័នរដ្ឋត្រូវតែប្រតិកលាជាមួយនឹងរាជ រាជនឹងរដ្ឋនឹងតែមួយឬថារាជនឹងស្ដេចនឹងឲ្យតែមួយមុននឹងសម្រេចចិត្តអីត្រូវរងសម្ពាធពីរាជផងតោះតែសម្លេងមហាជនច្រើនព្រមបានបានធ្វើកើតគេត្រូវការយ៉ាងវិញព្រោះគេលេងចិត្តណាដូចថារបៀបពីដើមយើងចេះចេះតេះទៅមកខាងទៀតចេះបោឲ្យចេះទុកចិត្តណាអាងថាអ្នកបោតេះល្អយើងចេះដេកទៅនៅលើតេះដល់ពេលឃើញតាវាកលិកលុកភ្លុកច្រើនដងពេកដេកលេងលក់អមសាហ្នឹងអ្នកនៅលើតេះកើតទេកើតទេត្រូវនិយាយគ្នាដាក់វេនគ្នាអង្គុយយាមអត់ឲ្យបោតេះម្នាក់ឯងទេ ខ្លាចនោះខ្លាចតែដេកលក់ទៅភ្លុកភ្លុកណាខ្លាចអ្នកខ្លាចខ្លាចអ្នកបរទេសហ្នឹងវាមានចេតនាអាក្រក់បើថាវាមិនមានចេតនាអាក្រក់ក៏វាដេកលក់ដែរវាភ្លាត់ណាអញ្ចឹងគេលែងទុកចិត្តឲ្យប្រទេសមួយទាំងមូលសក់ទុកបំហាជនទាំងមូលលែងបកគលឲ្យស្ថាប័នតែមួយហើយចុះបើតកៅនៅក្នុងស្ថាប័នហ្នឹងគាត់មិនទៅឬថាឬថាតួបុគ្គលតាមម្នាក់ចុះបើបុគ្គលនឹងអត់គុណធម៌ទៅរាជាដែលវាមានសារជាតិជាមនុស្សអាក្រក់លមោប ចេញពីខ្នងមកវាឡើងក្រងរាជដោយដោយដោយភាពចៃដន្យណាមួយមិនវល់ប៉ុកប្រទេសមិនងឹតងងុលអញ្ចឹងគេលែងទុកចាត់ហើយគេចាប់ផ្ដើមសាងប្រព័ន្ធរក្សាអំណាចដែលយើងហៅថាលោកសេរីសពថ្ងៃហ្នឹងណាវាមានស្ថាប័នវាមានស្ថាប័នប៉ិនប៉ិនគ្នាយើងថាយ៉ាងចោះមានស្ថាប័ន2ទៅ3ទៅ4ណាប្រទេសខ្លះក៏3ប្រទេសខ្លះក៏4ដូចក្នុងខ្មែរយើងស្ថាប័ន4 មានស្ថាប័ននីតិបញ្ញត្តិមួយពួកអ្នកតាក់តែងច្បាប់ត្រួតមើលច្បាប់ជំរះច្បាប់អីហ្នឹងណាពួកអ្នកគិតគូរផ្នែកធម្មនុញ្ញភាពហ្នឹងមកស្ថាប័នទៅស្ថាប័នមួយទៀតស្ថាប័ននីតិប្រតិបត្តិហ្នឹងទួលក្បាលម៉ាស៊ីនរបស់រដ្ឋអ្នកអភិវឌ្ឍប្រទេសអ្នកចេញគម្រោងរៀបចំស្រុកទេសមិនឲ្យរស់ស្រួលដេកស្រួលអីចឹងណាបាទដល់ពេលស្ថាប័នមួយទៀតហៅស្ថាប័នតុលាការនេះចាំមើលដាក់ទោសដាក់ទណ្ឌរកខុសត្រូវ ស្ថាប័នទី4ស្ថាប័នព្រះមហាក្សត្រម៉ែយើងស្ថាប័ន4តាមពិតទៅមិន3ទេ4ស្ថាប័នប៉ុន្តែយើងតែនិយមថា3ស្ថាប័នណានៅក្នុងច្បាប់និយាយ3តាមពិត4នេះ4ស្ថាប័នគេចែកស្ថាប័នឲ្យទៅ ច្រើនហើយឲ្យឲ្យអំណាចទៅស្ថាប័នហ្នឹងរៀងរៀងខ្លួនប៉ុន្តែទាំង4យ៉ាងហ្នឹងมันมันផុតពីគ្នានឹងគ្នាទេមិនផ្ដាច់ខ្លួនទៅអីតាមទឹកបានតាមទឹកចិត្តទេមានអំណាចក្នុងការសម្រេចរៀងខ្លួនតែក៏មានតែក៏រងអំណាចពីគ្នានឹងគ្នា ហើយអាស្ថាប័នទាំង3ទាំង4ហ្នឹងគឺរងសម្ពាធអំពីពលរដ្ឋទៀតព្រោះពលរដ្ឋអ្នកបង្កើតនៅក្នុងលោកសេរីប្រទេសលោកសេរីគេមានប្រព័ន្ធរក្សាអំណាចចាំបានគេបានបានគេបញ្យលពលរដ្ឋគេចេះណាស់នោះគេប្រយ័ត្នគេខ្លាចបង្កើតធ្វើខុសខ្លាចបង្កើតហើយដូចដូចប្រឡែងសេះអញ្ចឹងណាដូចដូចជីសេះលេងដៃតែអញ្ចឹងទុកលេងឈ្នះដល់ពេលយើងគេរៀបចំត្រឹមត្រូវណាមុននឹងបង្កើតស្ថាប័នហ្នឹងឡើយ គេស្ទង់មើលជាគេស្ទង់មើលមុនហើយពេលដែលយើងបង្កើតហើយបើសិនបើស្ថាប័ននឹងអត់ស្ថិតនៅក្រោមអត់អត់ទៅតាមឆន្ទៈរបស់រាជតើរាជត្រូវធ្វើយ៉ាងម៉េចគេគិតនៅក្នុងមុនទៀតណាគេសម័យសម័យទុកមុនមិនមែនចាំឲ្យវាកើតឡើងបានបានគេដោះស្រាយគេសម័យសម័យទុកមុនមុននឹងបង្កើតគេគេគិតថាចុះបើបង្កើតបានហើយត្រាប់ថាបុគ្គលក្នុងស្ថាប័ននឹងក្តីតួស្ថាប័ននឹងក្តីលែងអើពើដល់ឆន្ទៈរាជទៅដូចខ្លាយដាច់ខ្សែអញ្ចឹងតើរាជទាំងឡាយត្រូវធ្វើការ ទៀមទាលុបលាងយ៉ាងម៉េចវិញគេគិតអានឹងមុនហើយបានគេបង្កើតខ្ញុំកណាចង់និយាយយ៉ាងខ្លីថាក៏ព្រោះតែរឿងហេតុនឹងជាដើមហើយអារឿងដូចថាស្ដាច់មួយទាំងមូលនឹកឃើញធ្វើអីធ្វើអញ្ចឹងតាមចិត្តអញ្ចឹងណាកណាបានជាប្រជានរាជទាំងឡាយមនុស្សជាន់ក្រោយគេលែងទុកចិត្តមូលហេតុវាចង់ឯងបើយើងនិយាយខ្លីថាហេតុនេះបានជារបបស្ដាច់ចេះតែលុំតិចម្ដងតិចម្ដងបាត់ទៅបាត់ទៅនេះស្អីវាយ៉ាប់ពេកបើយើងខ្ជិលវែងឆ្ងាយតែវាយ៉ាប់ពេក បើចេះតែល្អរហូតនោះណានាគេទៅលុបលាងទៅអីមិនចឹងបាទដល់ពេលវាយ៉ាប់ពេកខ្ញុំឡោឆ្លើយថាវាយ៉ាប់ពេកយ៉ាប់ពេកទៅគាត់សាបសូន្យទៅឯងទៅគាត់ដេកស្រួលពេកទៅគាត់ខ្ជិលបណ្ដោយកណាវាខ្ជិលវាខ្ជះខ្ជិលនឹងផងវាមិនប្រកែ ផងយ៉ាងទៅវាចេះតែយកកិលេសធម៌ផ្ទាល់ខ្លួននឹងចូលទៅបំផ្លាញសពទុកអ្នកដតីផងហឹម ប៉ុន្តែមើលរឿងរ៉ាវហ្នឹងប៉ាសេនតិកោសលសួរថាខ្វះប្រពន្ធណាស់ខ្ញុំប្រពន្ធនោះក៏មានហើយនាងស្អាតទេមកលុយការគេថាជាស្ត្រីចេះដឹងឆ្លូវឆ្លៀសជាឧបាសិកាដែលជ្រះថ្លាក្នុងពុទ្ធសាសនាណានាងហ្នឹងបិទតែភ្នែកងើបឡើងវិញនឹងឃើញតែរឿងពុទ្ធពធប្រសងមួយថ្ងៃមួយថ្ងៃគាត់ទៅរៀបចំថ្វាយទៀនតែមិនធ្វើអីទេនាងមិនមែនជាស្ត្រីលេះលោះឯណាអ្នកជ្រះថ្លាមមសុខក្នុងពុទ្ធសាសនាត្រឹមត្រូវគ្រប់យ៉ាងហ្នឹង គាត់នៅបរិជានឹងមិនត្រេកអរទៅឃើញប្រពន្ធគេហ្នឹងហ្នឹងមិនគ្រាន់តែឃើញតាមប្រួយសោះហ្នឹងយ៉ាងម៉េចមិនណាក៏មិនយល់ដែរគ្រាន់តែអើតឃើញតាមប្រួយព្រោះខ្លាំងណាស់អឺទៀនសម័យដែល គ្រប់គ្រងដោយបរិជាហ្នឹងប៉ុន្តែក្រោយមកពួកកុម្មុយនីសហ្នឹងគេគេគិតថា អយបរិជាហ្នឹងគ្រប់គ្រងប្រទេសយូរយូរក៏គេបង្កើតប្រព័ន្ធមួយទៀតគេហៅកុម្មុយនីសហ្នឹងវាទៅជាគ្រប់គ្រងគ្រប់គ្រងមួយតកូលមួយមួយមួយភូមិមួយតកូលអញ្ចឹងទៅរហូតដល់សពថ្ងៃហ្នឹងក៏គេគិតថាស្ដាច់មិនល្អដល់ពេលគេឡើងទៅទៅជាគេហ្នឹងគេថាគេហ្នឹងល្អវិញគេគ្រប់គ្រងដោយខ្លួនឯងគេផ្ទាល់ទាំងមកពូជគេតែម្ដងអាហ្នឹងមិនខ្មិចទេបើចេះអឺវាមានដំណើរដើមតោងទៀតប៉ុន្តែតែវិភាគមើល ដបងដៃវាកើតចេញអំពីការមិនទុកចិត្តសំលេងសំលេងហើយនឹងរូបដូចជាដូចជាអត់ត្រូវនេះប៉ុន្តែលឺមិនណានិយាយទេលើលើលើហើយជារូបវិដាយឺជើងតិចតែមើលតែមិនជាអីដបងដៃវាកើតចេញយេយេវាកើតចេញអំពីការមិនទុកចិត្តការប្រងដោយស្ថាប័នស្ដាច់ដោយទូអមហាក្សត្រ6នេះវាឃើញពីកំហុសឃើញភាពឆ្កំឆ្កងយ៉ាងដែរដល់ពេលខ្ញុំចាប់ដើម ពួកអ្នកក្រោមក្រោមនឹងចាប់ផ្ដើមចូលទៅជ្រៀតជ្រែកក្នុងអំណាចស្ដេចហើយបកកើតជាស្ថាប័ននេះបកកើតជាស្ថាប័ននោះដើម្បីឲ្យមានតលយៈភាពជាមួយស្ដេចប៉ុន្តែពេលខ្លួនឯងចូលទៅវាគ្រប់គ្រង អាកលេសផ្ទាល់ខ្លួនអត់បានដែរអញ្ចឹងបានជាកើតអារបបផ្ដាច់ការហ្នឹងដកស្ដេចចេញដាក់ខ្លួនឯងទៅក៏នៅតែផ្ដាច់ការប៉ុន្តែមើលរឿងមើលដំណើររឿងមើលមើលរឿងសាមកុកហ្នឹង ដបោមិនស្ដាច់ទុនខ្សោយស្ដាច់នឹងវាយ៉ាប់ដល់ពេលអញ្ចឹងมันមានអ្នកក្បត់គាត់ថាខ្លួនឯងគ្រាន់បើជាអញចូលទៅប្រហែលរេបានសុកតែបញ្ចូលទៅដល់វាពុលដែរតែផ្ដាច់ការដែរដល់ពេលផ្ដាច់ការដែរតង់ជាប់តង់អីហ្នឹងมันមានក្រុមអ្នកស្នេហាជាតិចេញមុខរួបរวมគ្នាផ្ដួលតង់ជាប់ចេញអានេះវាដូចតែស្ដាច់ដែរវាយ៉ាប់ជាងស្ដាច់ផងដល់ពេលចូលទៅផ្ដួលទៅឆាវឆាវគាត់ពុលដែរគាត់ផ្ដាច់ការម្នាក់ឯងដែរ ដំណើរនឹងដំណើរចូលទៅដើម្បីដើម្បីកាត់បន្ថយអំណាចគេកុំឲ្យគេយ៉ាប់ពេកទេគឺថាកុំឲ្យអ្នកនងវាហ៊ូហែតបើដល់ពេលខ្លួនឯងចូលទៅមានអំណាចធ្ងន់ជាងមួយខាងទៀតវាទៅជាផ្ដាច់ខ្លួនឯងម្ដងអានឹងវាអញ្ចឹងណាអាកំណើតនៃរបបផ្ដាច់ការជំនួសស្ដាច់នឹងវាកើតមកតាមរយៈអញ្ចឹងរបៀបអញ្ចឹងអឺខ្ញុំកណ្ណាមិនវែងឆ្ងាយក្នុងរឿងនោះចង់និយាយថាក៏ព្រោះថាគេបន្ទុកចិត្តអញ្ចឹងបានជា គេចេះតែរំលាយអញ្ចឹងណាវាសាប់វាបោះមកណានៅមានស្ដេចក្នុងប្រទេសខ្លះហ្នឹងនៅ បានតឥឡូវដោយសារអំណាចប្រជាប្រិយតាមកពីព្រះអង្គល្អទេបានជានៅនោះតែព្រះអង្គមិនល្អគេបាត់ចោលហើយទៅអីគេកើតពួកមនុស្សសម័យមុនគេជឿជាក់លើអាទិទេពគេជឿជាក់លើពូជពងសាវតាអញ្ចឹងជាប្រកាសនាមត្រង់ព្រានាមហៅថាស្ដេចនេះស្ដេចនោះប្រជាពលរដ្ឋចេះគ្រប់ត្រ មកដល់ពេលឥឡូវអាងលើលេខអាងលើរឿងនឹងលេខបានហើយអ្នកស្រុកចាប់ផ្ដើមស្អប់អតិទេពេលថាពិបាកពេកហ្នឹងអញ្ចឹងទៅអត់មានទឹកដីល្អទេអត់មានពជាប្រៃទេព្រះអង្គប្រយ័ត្នបលាំងតែបងមិនត្រឹមទៅបលាំងនឹងត្រឹមកើទៅហ្មងគេមិនទុកទេពូទៅសំអាងអីសំអាងថាអញពូជពងមកពីណាអត់ផងនឹងកើតពីពោះម៉ែដូចតែគេដែរហ្នឹងប៉ុន្តែដែលគេដែលគេនៅគោរពដែលគេនៅតែរសាហ្នឹងដោយសារដោយសារថានៅមានសេចក្តីល្អនិយាយទេតើអស់សេចក្តីល្អគឺអស់ហើយគ្មានឯកាពីកើតទេ ដូចជាសង្គមគេដូចជាសង្គមអឺនៃស្ដេចចេញអាលីសាបេតជាដើមហ្នឹងដូចអត់មានអីទេគេគ្រប់គ្រងប្រទេសគេនៅតែជានិមិត្តរូបនៃការគ្រប់គ្រងប្រទេសរបស់គេហ្នឹងគេអត់មានចំកណាចង់បញ្ជាក់ថាមូលហេតុរឿងរ៉ាវមកពីស្ដេចហ្នឹងឃើញប្រពន្ធគេស្រឡាញ់ទ្រាំបានណាដល់ពេលចង់កើតកំណត់កើតកំណត់លើកទោសដាក់ប្តីគេហ្នឹងឲ្យមានទោស ន្លែងណាមួយទៅដើម្បីសម្រាប់ចោលហើយយកប្រពន្ធពួកទៅយកស្រស់ស្រស់ពេកក្រែងលោវាពិបាកគាត់ភ្នែកមន្ត្រីរាជការគាត់ភ្នែកអ្នកស្រុកពិបាកពេកធ្វើយ៉ាងពេកដូចមិនកើតទេតែបើប្តីគេងាប់សិនអានឹងអីគឺតើអាកិលេសតណ្ហាហ្នឹងវាចេះគិតរកវិធី ដើម្បីបំពេញបំណងវាណាចំណាទៀតវាដល់ពេលអញ្ចឹងគាត់ដល់ពេលអញ្ចឹងស្ដាច់ហ្នឹងប្រសិនពីកោសលហ្នឹងដារោប្តីនឹងឃើញហៅប្តីនឹងបំរាការក្នុងវាំង បរោះហ្នឹងគាត់ដឹងខ្លួនហ្មងដូចខ្មោចងាប់7ថ្ងៃដឹងខ្លួនគាត់ថាអញស្ដាច់សុកសុកហៅទៅធ្វើការហ្នឹងដឹងដឹងតែរឿងហ្នឹងបរោយដល់ពេលយើងគាត់ចូលមកនៅក្នុងវាំងគាត់ប្រច័តណាស់មិនហ៊ានដេកពួនទេខ្លាចខុសស្ដាច់ណាតាំងថាមួយថ្ងៃមួយថ្ងៃហ្នឹងភ្នែកតិចរបស់គាត់ហ្នឹងចាំតែមើលពាក្យស្ដាច់ទេឲ្យឆ្វេងឆ្វេងឲ្យស្ដាំស្ដាំខ្លាចខុសព្រោះគាត់ដឹងខ្លួននោះឧបមាថាដូចដូចមនុស្សដែលទូលក្អមហើយគេយកក្បិតភ្ជុងកកអញ្ចឹងដល់ពេលយើងមិនប្រយ័ត្នណាស់ខ្លាចក្អមហ្នឹងវាវានេះ អត់មានអត់មានពេលវេលាណាទៅគិតរឿងរីមីណាបានទេពួកកបិតនៅអង្គអញ្ចឹងណាដីស្លាប់វានៅពីលើអញ្ចឹងប្រយ័ត្នមែនតើណាដល់ពេលបំរើយូរទៅយូរទៅប៉ុន្តែរឿងវាអស់សំណោចថងដល់ពេលដល់ពេលបរោះម្នាក់ហ្នឹងគាត់ប្រយ័ត្នមែនតើណាស្ដាច់រងខុសមិនឃើញស្ដាច់រងកំហុសវាមិនឃើញវាក្របានសម្លាប់ប៉ុន្តែក្នុងចិត្តស្ដាច់វានឹកឃើញដល់នាងនោះដេកលក់ឲ្យវាល្អអស់រាល់ថ្ងៃដល់ពេលក្របានសម្លាប់ពេកនោះពិបាកតិចអី អាចិត្តអអង្គថាឲ្យតែប្តីគេស្លាប់ភ្លាមយកប្រពន្ធគេមកភ្លាមដល់ទៅពេលប្តីនោះមិនតាន់ខុសអីចឹងហើយអាតម្រេករាល់ថ្ងៃនោះពិបាកតិចអីដល់ពេលខ្ញុំគាត់ចេញកម្រោងថ្មីហ្មងប្រសិទ្ធិកោសលណាគាត់ចេញកម្រោងថ្មីគាត់ថាភាសានេះដឹងតែបានងាប់ហើយគាត់ប្រើបរោះនោះឲ្យទៅយកដីឥដ្ឋពណ៌អរុណអាសម័យព្រះហ្នឹងសម័យព្រះអង្គហ្នឹងវាមានដីឥដ្ឋមួយប្រភេទគេហៅដីឥដ្ឋពណ៌អរុណពណ៌ដូចប្រពណ៌ដូចព្រះអាទិត្យដែលវាទៅព្រះថ្មីថ្មីណាចា ហើយសួរថានឹងនៅណានោះនៅនៅភ្នំហេមពៀនអាភ្នំធំនៅទីបណ្ណាបណ្ដៃសពថ្ងៃនេះឲ្យគ្នាទៅយកនោះឲ្យចូលមកចុះភ្នំធំសង្កត់ពួកគាត់គិតថាពួកទៅនឹងទៅឲ្យមកវិញទៅពីព្រឹកមកវិញឲ្យតាន់តែល្ងាចមកមិនតាន់គេថាគេបិទខ្លោងទ្វារវាំងហើយឯងនឹងតងប់ឲ្យខុសច្បាប់ហើយហឹមខុសនៅត្រង់ណាខុសត្រូវអត់តាន់បំណងព្រះជាហើយគាត់ដឹងណាគាត់ដឹងថាទៅយកមិនតាន់ទេឆ្ងាយក៏ឆ្ងាយ ប្រៃនោះក៏បាក់ចូលនឹងនៅណាផងរឿងអីមិនទាន់ដល់ពេលបរោះនោះដល់ម៉ោងដែលត្រូវព្រឹកឡើងនោះងើបពីភ្នាក់ប្រយុទ្ធឲ្យប្រពន្ធដាំបាយឲ្យនោះបាយមិនទាន់ឆ្អិនផងវិចខ្ចប់ទៅទឹកភ្នែកផងអីផងដឹងតែអញងាប់ហើយទៅនឹងដឹងតែងាប់ហ្នឹងដើរយំតាមផ្លូវអីដល់ពេលគាត់យំផងអីផងទៅគាត់ហូបបាយហើយគាត់បាច់បាយនឹងទៅឲ្យត្រីឲ្យ នាគក្នុងទឹកនោះគាត់ចេះថាទៅគាត់ចេះបាច់បាច់ឲ្យសត្វនេះសត្វនោះស៊ីថាបនស្រន់ទេវតាជួយខ្ញុំផងមកដឹងទៅណាមានបនទេវតាបាត់ហើយជួយផងជួយផងជួយផងទៅវាមានមែននៅក្នុងព្រៃហ្នឹងវាមានអមនុស្សគាត់ឃើញគាត់អាណិតគាត់ជួយគាត់ទៅយកដីអត់ឲ្យដល់ពេលគាត់ទៅយកដីអត់ឲ្យវាមកទាន់ដល់ពេលមកទាន់ឃើញពីចម្ងាយលឹមលឹមរាជានេះខ້ອຍអាមតាន់ដល់ម៉ោងបិទទ្វារហ្មងប្រើអ្នកយាមទ្វារបិទទ្វារហើយបិទទ្វារចោល ដើម្បីបំរើដើម្បីបំរើកម្មគុណរបស់គាត់គាត់ធ្វើអីក៏បានដែរស្ដេចមួយទៅមូលទៅរវល់រឿងចិត្តដល់ពេលគាត់បិទទ្វារទៅបរនគាត់ដឹងថាស្ដេចលេងល្បិចអញ្ចឹងគាត់បោះអតីតហ្នឹងចូលខ្លោងទ្វារទៅគាត់ស្រែកប្រាប់អ្នកស្រុកឲ្យជាសាក់សីថាតាមពិតខ្ញុំមិនបានខុសទេតែស្ដេចគាត់ធ្វើអញ្ចឹងគ្រាន់តែបោះដីអត់នឹងហើយរត់បដ ாய் រត់ទៅណាប៉ុន្តែដឹងរត់ទៅវត្តគាត់ថាមានអ្នកមានណាជួយបានទេមានវត្តទេរត់ទៅរកលោក នៅក្នុងកន្លែងហ្នឹងយថាកថាណាលោកតសេថាធម្មតាមនុស្សទាំងឡាយកាលបើមិនទាន់មានភ័យមិនដែលនៅឃើញថាមានវត្តទេអ្នកស្រុកណាកាលមិនទាន់មានភ័យមិនទាន់មានគ្រោះមិនទាន់ខ្មោចចូលមិនដែលជានឹកឃើញថាអីនៅក្បែរភូមិអញមានវត្តមានលោកដែរមិនដែលជានឹកឃើញទេខ្លះណាមិនដែលនឹកឃើញថាធរអាប្រពុតអីយ៉ាងម៉េចអត់លោតែមានរឿងបានតែផ្ដើមនឹកឃើញមករោទីពឹងណាមានវត្តគាត់ចូលទៅដេញវត្តទៅសង្ងំពួនមួយលោក គាត់ភ័យគាត់ដល់ពេលនិយាយពីនិយាយនិយាយពីនិយាយពីប្រសិទ្ធភាពកោសលប៉ុន្តែប៉ុន្តែព្រោះប្រសិទ្ធភាពកោសលយប់ឡើងគាត់គាត់ដេកព្រឹកឡើងទៅយកពុនគេបានសម្រាប់យនោះណាគាត់ដេកអាយប់នឹងសោះថាដេកអត់លក់ហ្មងការបុករកដេកគ្មានលក់ទេគាត់ដូចថាមើលតែម៉ោងណាបើថានាឡិកាមានគួយមើលតែម៉ោងកាលភ្លើងកាលភ្លឺដល់ពេលអាយុនោះ ដេកយប់នឹងដេកវាមិនលឺវាលឺសំឡេងប្រែទៅវិញអឺឬសំឡេងប្រែហ្នឹងណាក៏មិនដឹងដែរអារប៉ារហាកន្លែងហ្នឹងវាកើតតាមរបៀបណាវាអាចលឺអញ្ចឹងឬសំឡេងប្រែឬសំឡេងប្រែគាត់ខ្លាចគាត់គាត់ស្វាងចេះមកគ្មានដឹកឃើញដល់រៀងនោះទេបាត់ឈឹងបណ្ដោយគាត់តែពីរឿងភ័យគាត់គាត់តែគិតហ្នឹងគាត់ថាអញងាប់ហើយយុគនេះមិនដឹងកើតអីទេបើមិនបើមិនប្រកាសជាមានរឿងអីធំមកលឺសំឡេងប្រែហ្នឹងអាក្រក់មែនតើស្រែកសំឡេងសត្វនរកចា មិនដឹងជាលឺដោយអំណាចអមនុស្សណាមួយឲ្យលឺគាត់មិនដឹងដល់ពេលគាត់លឺសំឡេងសត្វនរោគាត់លែងនឹកឃើញដល់នាងហ្នឹងហើយនាយកនឹងលែងនឹកឃើញស្វាងចាស់ហ្មងព្រឹកឡើងទៅពិភាក្សាជាមួយបារោហិតរៀងខ្លួនថាកើតអីកើតអីអត់រកពុទ្ធទេទៅរកពួកបារោហិតទៅរកពួកអញអាចយើងសិក្សាក្រក់យើងគេហៅពួកអាចែមកចំដែលនៅចាំតាស៊ីប៉ែណាអត់ស្មោះត្រង់ជាមួយរាជការនេះចាំបើថាមើលតែមានរឿងអញបញ្ចោយកលៀបហ្មង ដល់ពេលអញ្ចឹងភាសាមួយបារោហិតហ្នឹងបារោហិតគាត់មិនយល់ដែរមិនដឹងជាសម្ដែងសត្វនរុហ្នឹងមានន័យថាម៉េចគាត់មិនយល់ដែរគាត់កាត់ស្មានគាត់ថាយកថាយកអូព្រះអង្គមានរឿងបីឯងច្បាស់ណាស់ទី1ព្រះអង្គត្រូវងាប់បើមិនអញ្ចឹងទេបលាំងហ្នឹងត្រូវត្រូវកើហើយបើមិនអញ្ចឹងទេមានសង្គ្រាមហើយដែនដីមានបញ្ហាបណ្ដាល3ហ្នឹងណាមួយដល់ពេលស្ដាច់ហ្នឹងលើទៅខ្ញុំភ័យហ្មងមនុស្សតែភ័យប៉ុន្តែអត់គិតអីវិញឆ្ងាយតែភ័យណា ណាពួកជឿជាក់ហ្នឹងជឿជាក់លើពួកបារោហិតហ្នឹងដល់ពេលទៅភ័យសួរយកមកធ្វើបាច់បានបាត់ឯនោះបានលេះពួកក្អែកណាឆ្លៀតឱកាសបានលេះទីប្រឹក្សាទីប្រឹក្សាដែលវាខូចខូចណាទីប្រឹក្សាដែលចូលទៅសពីងសពងសន្តិទីប្រឹក្សាឡើងទៅពួកទីប្រឹក្សាដែលកើតទៅដំណៃបញ្ជោឡើងងារឡើងអីដំណៃបញ្ជោណាណាខមមិនបញ្ជោបន្តិចលើកជើងបន្តិចអីបន្តិចទៅយកចិត្តបន្តិចសាងរឿងនេះនោះអីទៅមានគេស្គាល់ច្រើនបន្តិចទៅអាទីប្រឹក្សាមួយទៅ ដល់ពេលពួកអាទីប្រឹក្សាដែលយើងយកទៅដូចសម្រាមអញ្ចឹងដល់ពេលមានរឿងវារត់យើងឲ្យងាប់មកនឹងវានាំណែនាំអញ្ចឹងវាថាអូអញ្ចឹងមានបោជាចាញ់ឯងយកគោមកគោ500ក្បី500សេះ500មកក្មេងប្រុសក្មេងស្រីចាប់មកអ្នកត្រកយកមកបោជាចាញ់យកមកកាត់កធ្វើពិធីចម្លែកមួយដើម្បីរំដោះកម្មងាប់ទាំងសត្វងាប់ទាំងមនុស្សអាមាតចាប់ដើមធ្វើនឹងថាចាប់ក្មេងអ្នកស្រុកទាំងប្រុសទាំងស្រីនឹង5 500ទាំងពាន់ទាំងពាន់នឹង តកោនឹងជុំពេញទឹកពេញដីអាកូនគេព្រាត់ព្រោះព្រោះតែរឿងព្រោះតែរឿងស្ដាច់មួយហ្នឹងឲ្យនគរនឹងយំពេញទឹកពេញដីដល់ពេលមហេសីនោះគាត់ដឹងរឿងនោះគាត់ទៅជេរស្ដីប្តីខ្លួនគាត់ជាមហេសីគាត់និយាយគាត់ថាបើយើងនិយាយភាសាឥឡូវគាត់ថាដូចថាជេរប្តីថាតិចសល្ងងអីអញ្ចឹងទៅជឿអីពួកណាទៅជឿអីពួកបារោហត់អីហ្នឹងសេពគប់ពុទ្ធមួយទាំងមូលព្រះអង្គនៅវត្តជាសាស្តាឯងនោះមិនមិនទៅសួរថាហេតុអីបើឆ្ងល់អញ្ចឹង គាត់ទៅទៅនឹកឃើញដល់ពេលប្រពន្ធប្រពន្ធឆ្កឹះហ្នឹងទៅនឹកឃើញថាអើវិញប្រពន្ធមួយទាំងមូលមិនអញមិនសួរសួរពួកហ្នឹងក៏ប្រជុំអាចយ៉ាញ់នោះទៅប្រជុំអាចយ៉ាញ់នោះមិនទាន់ធ្វើទេក៏ទៅសួរព្រះដល់ពេលទៅសួរព្រះអង្គព្រះអង្គក៏និយាយអំពីសម្លេងសត្វនរុហ្នឹងតាក់ទងនឹងសត្វសត្វនរុសត្វនរុ4នាក់នៅក្នុងសម័យពុទ្ធពនាមកាសបៈអស់កាលពីការសម័យពុទ្ធពនាមកាសបៈហ្នឹងមនុស្សសម័យមុនហ្នឹងអាយុ20000ឆ្នាំហៅឧសៈណាត់សោណា ណាទៀនកណាមិននិយាយខ្លឹមសារទេវែងឆ្ងាយណាស់គ្រាន់ចង់និយាយថាសម័យពុទ្ធកសបៈហ្នឹងមនុស្សសម័យកាលហ្នឹងមនុស្សអាយុ40000ឆ្នាំមក20000 20000ឆ្នាំសម័យមនុស្សអាយុវែងវាធំធំសម័យ20000ឆ្នាំណាដល់ពេលដល់ពេលបរោះទាំង4នាក់ហ្នឹងគាត់កូនសិទ្ធិឬដូចថាកូនអកញ៉ាអញ្ចឹងណាម៉ែឪអ្នកមានអញ្ចឹងដល់ពេលគាត់សបោលុយពេកគាត់មិនដឹងធ្វើអី ប្រជុំគ្នានោះអត់សឹកពេកជុំគ្នាឥឡូវថាយើងសម្បូរលុយណាឥឡូវយើងធ្វើអីឲ្យសុបាយបំផុតអ្វីទៅជាខ្លឹមសារនៃជីវិតណានៅក្នុងភាសាបាលីគេនិយាយពាក្យថាជីវតៈផលាំងតើស្អីទៅជាអត្តន័យនៃជីវិតអូអាពាក្យនេះគេនិយមបូលថ្ងៃហ្នឹងស្អីទៅគឺជាអត្តន័យនៃជីវិតអាពួកអ្នកឆ្ងាញ់ស្រាវាថាអត្តន័យនៃជីវិតគឺស្រាបៀងកោហ្នឹងឯងវាត្រូវនិយាយចឹងណាពួកឆ្ងាញ់បាយឆ្ងាញ់ទឹកវាថាអត្តន័យជីវិតគឺស៊ីរបស់ឆ្ងាញ់ដេកស្រួលពួកដែលជាប់កិត្តិយសគេឈ្មោះ អត្តន័យនៃជីវិតនឹងគឺបានមុខបានមាត់នឹងទោះខុសអីក៏ដោយត្រូវអីក៏ដោយប្រទេសកើតអីកើតទៅអាហ្នឹងអត្តន័យជីវិតហើយចង់នរណាគេយំគេស្រែកអីក៏ដោយអាចនឹងទៅសម្រុកទៅអាហ្នឹងអត្តន័យជីវិតណាដល់ពេល4នាក់ហ្នឹងគាត់អង្គុយស្វែងរកអត្តន័យជីវិតដូចយើងជួបគ្នាសារកឆាធွာហ្នឹងណា4នាក់គាត់ជុំគ្នាគាត់តោះលើយើងស្វែងរកអត្តន័យជីវិតខ្ញុំកណានិយាយលេងពួកតារាដែលគេជួលទៅជួយគាត់ស្រាឃោសនាស្រាបេនោះវាមិនគិតដល់ប៉ះពាល់ក្មេងណាវាជាតារាមានគេគ្រប់ត្រូល វាទៅលើកស្រាបៀនឹងផឹកធ្វើមុខធ្វើមាត់វាថាមានខ្លឹមសារខ្លាំងណាម៉ែឪស្រាប់បងខ្ញុំថាមានខ្លឹមសារណាស្រាបៀអង្គមានន័យគ្រូអីនោះគាត់ថាជីវិតជីវិតមានន័យរបស់វានោះផឹកស្រាប្អូនក្មេងក្មេងកំពុងអក្រក់គ្រប់ត្រូលស្រាដល់ពេលក្នុងសង្គមយើងមានលោកមានសម្លាប់មានអីដោយសារស្រានោះនោះអាអត្តន័យជីវិតដែលតារាបង្ហាញនោះវាចុះអត្តន័យជីវិតរបស់វានោះ គេហៅថាពួកពួកគ្មានម៉ែឪបដៅម៉ែឪមិនដែលប្រាប់ឯងកូនហើយអត្តន័យជីវិតរបស់មនុស្សមិនអញ្ចឹងទេពួកគ្រឿងពលអត្តន័យជីវិតស្អីវាខូចសង្គមមកហើយពួកនេះគ្មានម៉ែឪណាបដៅវាធ្វើអីតាមចិត្តដល់ពេលបរិបូរអ្នកគាត់ភាសាគ្នាម្នាក់នោះគាត់មានយោបល់ថាយើងរកអាស្រាណាឆ្ងាញ់ឆ្ងាញ់ឲ្យលេខ1អាមួយដប1000ដុល្លារអញ្ចឹងនាំនាងគួយផឹកទៅអានឹងអត្តន័យជីវិតហើយគាត់ពួកគាត់ដងហាងស្រានោះគាត់ត្រូវមានយោបល់អញ្ចឹងពួកឃ្លានស្រាមិនត្រូវមានយោបល់អញ្ចឹង ដល់ពេលម្នាក់ទៀតគាត់ថាអត់ទេអត្តន័យនៃជីវិតគឺយើងអឺតាក់តែងខ្លួនឲ្យស្អាតដូចថាលេងម៉ូតូលេងឡានលេងគ្រឿងក្អប់លេងក្អៅលយលយហឺហាអញ្ចឹងណាពួតឡានពួតម៉ូតូគ្នាអញ្ចឹងអាហ្នឹងអត្តន័យជីវិតលេងអាណាក្អប់ក្អប់ប្រដាប់តាក់តែងកាយអញ្ចឹងមកដល់ពេលម្នាក់ទៀតគាត់ថាអត្តន័យជីវិតនេះគឺថាយើងបាច់ធ្វើអីទេជួលគេប្រើគេធ្វើមហូបអាឆ្ងាញ់ឆ្ងាញ់ណាគូចាំអាស៊ីអត្តន័យជីវិតលេងអាមហូបឆ្ងាញ់ឆ្ងាញ់នេះរៀងគ្រាន់បើណា3 3នាក់មិនសូវអីទេ ពលមែនប៉ុន្តែពលវាដូចថាលក្ខណៈធម្មតាទេមានលុយគិតអញ្ចឹងហើយរកអាណាឆ្ងាញ់ឆ្ងាញ់គួយស៊ីមើលដល់ពេលម្នាក់ទៀតណាទី4ហ្នឹងគាត់មានយោបល់ថ្មីគាត់ថាអត់ទេ3ហ្នឹងអត់មែនជាអត្ថន័យជីវិតទេយើងមានលុយយើងយកលុយហ្នឹងទៅតាក់ស្រីស្រីព្រោះគាត់ដឹងថាស្រីស្រីពីច្រើនឃើញលុយដូចដូចត្រីឃើញលុយអញ្ចឹងកូនកំមុកគេអាកូនមេអាប្តីប្រពន្ធគេណាដែលស្រួលតាក់ណាគាត់ថាឲ្យគាត់គិតជាការគិតរបស់គាត់គាត់ថាឲ្យតែមានលុយខ្វះទេស្រីស្រីរត់រត់លុយហើយ គាត់ថានោះក៏ត្រូវដែរនៅក្នុងសម័យសពថ្ងៃហ្នឹងយ៉ងក៏សបោដែរឲ្យតែមានលុយនឹងក្បត់ប្តីហើយគេហុចទៅដល់មានរឿងចោលប្តីចោលគេមកកតជួយអស់ហើយតម្រង់តលុយហ្នឹងបង្ហើយក្រោយគេធ្វើបាបគេវាយបែកមុខខុសឲ្យអ្នកស្រុកជួយវគេពោឯងក៏ព្រួយក៏ព្រួយរលុយហ្នឹងហេទៅហេមកចេះឲ្យតម្លៃមនុស្សឯណាហាឡើងហាឡើងទស្សនៈតាម Facebook ថាខ្ញុំចង់បានអីប្រកបខ្ញុំខ្ញុំចង់បានអីបងឯងត្រូវឲ្យនឹង ដល់ពេលចង់បានដុល្លារប្តីមានដុល្លារគេមានដុល្លារឲ្យចេះយកគេដល់ពេលគេអស់អារម្មណ៍ជាមួយខ្លួនទៅគេវាយទាត់ធាក់ទៅគេប្រមូលទ្រព្យវិញទៅបែកបែកមាត់នឹងស្អីស្អីទៅស្រុកយើងរួចតាំងចិត្តបង្ហើយក្រៅតាំងចេញតាំងចេញពាក្យស្លោកបង្ហើយក្រៅថាមនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរកុំຕົកចិត្តកុំតែមិនដោយទាំងលោកឯងលោកមិនដឹងអីផងលោកតើមានប្រពន្ធទេណាមានក៏ទៅទឹកអស់ចុះ រហូតដល់មានអ្នកខ្លះបញ្ចូលទៅលេងលេងតែឯងនឹងឆ្លាញ់រត់តែពុះមានរត់តែប្រុសសង្ហាមានលុយដល់ពេលប៉ះអ្នកអញ្ចឹងលេខប៉ាទាំងឯងផងមិនព្រមដល់ពេលអញ្ចឹងគាត់មានយោបល់ថាយើងធ្វើអញ្ចឹងទៅហើយអ្នកទាំង4អ្នកហ្នឹងគាត់សម្រេចនេះទេគាត់មកជីវិតរបស់គាត់គាត់ចាយទៅលុយតាក់តែស្រីដល់ពេលបានប្រពន្ធបានកូនគេទៅវាខុសនៅក្នុងកាមេនោះបន្ទាប់ពេលងាប់នោះទៅកើតជាសត្វនរោទាំងអស់ឆេះទាំងអស់ ដល់ពេលវាស្រែកនឹងវាស្រែកដោយអំណាចភាពផ្ដៅកាហាយរបស់ខ្លួននោះដល់ពេលប្រពន្ធបកស្រែកពីរឿងអញ្ចឹងព្រះរាជាគាត់ភ័យស្លន់គាត់គាត់ស្វាងចែមកគាត់ថាលេងហើយអញប្រពន្ធគេមកស្វាងចែមកលេងចង់បានមកក៏មានពាក្យគាថានឹងប្រើរូបរឿងនឹងទៀតទីគាជាការតោរតតិយប់នឹងវាយូរណាស់សម្រាប់អ្នកដេកលក់ឧធម្មតាអ្នកដែលដេកលក់ដោយព្រះរាជាការមករំបុកអញ្ចឹងអោយតែព្រឹកយប់វាយូរតិចអីក៏ចិត្តទន្ទឹងជប់បង ទីខេសង្សន្តសយោចនាំងសម្រាប់អ្នកហត់កំពុងតែអស់កម្លាំងផ្លូវមួយយោតាមពិតមិនឆ្ងាយប្រហែលទេមួយយោព្រោះយើងមានកម្លាំងយើងដើរតិចដល់ហើយប៉ុន្តែអាហត់អានឿយនោះចិត្តរំពឹងចង់ទៅដល់វាមិនចង់ដើរវាឆ្ងាយតិចអីអាចិត្តតន្ទឹងនេះដូចយើងចាំផ្លូវអញ្ចឹងវាយូរតាមពិតទៅពេលវេលានៅតែពេលវេលាវាមិនដែលប្រែទេពេលវេលាពិភពលោកវិវត្តទៅជាស្អីពេលវេលាវានៅតែទេប៉ុន្តែពេលចិត្តរបស់យើងវាបដូរវាទិញខ្លាំងពេកទៅពេលវេលាវាទៅយូរវិញ ឆ្ងាយណាស់ផ្លូវហ្នឹងដល់ពេលលោកយកកន្លែងមកប្រៀបលោកនិយាយថាពួកបុគ្គលពេលទាំងឡាយហ្នឹងកើតឆានឈឺស្លាប់ចេះចប់ទេដំណើរនៃការធ្វើបាបនោះវាចេះតែរុញឲ្យមានខណ្ឌប៉ុន្តែបើឈើលើកុសលវាអាចនឹងជាហេតុរុញច្រានឲ្យរំលាយវត្តសង្សារវិញដើមចេញពីកុសលថ្នាក់ទានថ្នាក់សិលតិចដងតិចម្ដងរហូតដល់បង្កើតបញ្ញាឧបនិស្ស័យចាស់ឆ្លាទទួលយកធម្មទេសនារបស់អ្នកត្រាស់ដឹងស្គាល់ផ្លូវអនុវត្តតាមទៅអានឹងចាញ់បានណាចាត់ទុកថាងាយបំផានទេ ធម្មតាធម្មតាវត្តសង្សារនឹងវាឆ្ងាយវាឆ្ងាយហើយប៉ុន្តែដល់ពេលយើងស្គាល់ផ្លូវប៉ុន្តែយើងសាកគិតមើលឧទាហរណ៍ផ្លូវវាឆ្ងាយមហាសែនឆ្ងាយតែទុកជាយ៉ាងណាក៏ដោយយើងចាប់ផ្ដើមស្គាល់ផ្លូវហើយតែស្គាល់ផ្លូវហើយឆ្ងាយប៉ុណ្ណាក៏វាអាចទៅជាខ្លីបានដែរណាតែសម្រាប់សម្រាប់អ្នកអត់ស្គាល់ផ្លូវនោះនេះវាឆ្ងាយប៉ុណ្ណាតែអាមិនស្គាល់ផ្លូវជាដើរដូចថាផ្លូវវាឆ្ងាយដូចថាពីពីដឹងទៅភពព្រះអង្គគេអញ្ចឹងដូចថាទៅភពណាមួយដែលវាចម្ងាយរាប់ពាន់លានគីឡូណាណា ឲ្យតែយើងស្គាល់ផ្លូវឆ្ងាយប៉ុណ្ណាក៏ចាប់ទុកថាចិត្តដែរប៉ុន្តែពេលអាចយើងមិនស្គាល់ផ្លូវយើងដើរខុសផ្លូវសោះទៀតអាចដើរខុសផ្លូវវាឆ្ងាយប៉ុណ្ណាបានជាលោកពោលថាសម្រាប់បុគ្គលពីលដែលមិនស្គាល់ផ្លូវចេញមិនស្គាល់ព្រះសទ្ធំរបស់ពុទ្ធមិនស្គាល់ផ្លូវចេញមិនដឹងទៅប្រឡោះណាទេអានោះវាឆ្ងាយឆ្ងាយមែនទែនប្រឈមនឹងទុកមិនចេះចប់ទេនៅក្នុងគាថានោះបើនិយាយតែខ្លឹមសារត្រួសត្រួសថាប៉ុណ្្នឹងទេទៀតប៉ុន្តែប្រសិនបើ យើងវិភាគឲ្យចូលទៅក្នុងរឿងសង្គមយើងយើងមានរឿងត្រូវនិយាយទៀតខ្ញុំកណាសូមមានយោបល់ប៉ុណ្ណឹងសិនកែលោកផាន់តេត្រូវការអរគុណហើយកូនចាស់ចន្ទរា បានអត្ថាធិប្បាយអំពីប្រភពដើមនៃគាថាធម្មបទដែលយើងបានលើកឡើងជាប្រធានបទថ្ងៃនេះគឺរាត្រីយប់យូរសម្រាប់អ្នកដេកមិនលក់ហ្នឹងគឺថាអ្នកដេកមិនលក់គឺតែងតែតន្ទឹងមើលផ្លូវមិនក៏យប់ជ្រៅម្លេះមិនក៏យូរម្លេះចឹងណា ហើយអាផ្លូវឆ្ងាយគឺសម្រាប់អ្នកឈឺអ្នកហត់នឿយអ្នកអស់កម្លាំងហ្នឹងគឺថាផ្លូវវែងឆ្ងាយណាស់ហើយសម្រាប់សង្សារវត្តក៏ដូចឆ្នោតដែរសម្រាប់ជនពៀទាំងឡាយដែលអត់អាប់អាប់អបអត្តបញ្ញាហ្នឹងគឺតែងតែវាហែលនៅក្នុងសង្សារវត្តហ្នឹងវែងឆ្ងាយដោយសារតែមិនស្គាល់ព្រះសទ្ធំចឹងខ្ញុំកណាសូមអរតនាមគុណចាស់គ្រូសង្កបាឡោ ខំបណ្ណាមេត្តា ជួយអត្ថាធិប្បាយមើលតើក្នុងកេដ្ឋាហ្នឹងអាចពាក់ព័ន្ធនឹងសង្គមបែបណា ឬក៏មនុស្សបែបណាដែលដេកលក់អីហៅមិនលឺហើយជាតនៅត្រាំត្រេដេកត្រាំនៅនឹងក្នុងខ្នាចនៃមហាសាគរហ្នឹងនៃសង្សារវដ្តវាចេះតែវែងឆ្ងាយទៅហើយមិនចេះជួយអឺសង្គមចេះជួយបែបហៅថាគិតតែបដេកត្រាំអាខ្លះដេកលក់តែដេកលក់ ដោយហាវអាមួយហាត់ហាវដេកលក់ហាវលឺអាមួយ ធ្វើពុតដេកដេកលក់ណាហ្នឹងវាយ៉ាប់ដែរឥឡូវគុណចាស់មានអីសំដែងនៅក្នុងគាថានេះទេណាខ្ញុំធំសូមថ្លែងគុំចំពោះប្រសងគ្រប់អង្គទីសការៈជាពិសេសព្រះអង្គគ្រូទៅពីព្រះអង្គដែលមានបទមាននៅក្នុងកម្មវិធីផ្សាយនៃទូរទស្សន៍ KKCC TV នេះពេលនេះហើយក៏សូមចម្រើនពរបងប្អូន ទូរទស្សនិកជន ខ្មែរជំនួយពិភពលោកដោយសេចក្តីនឹករលឹកដោយសេចក្តីរាប់អានខ្ញុំកណាអាមាសប្បាយចិត្តមែនទែនថ្ងៃនេះ ដែលបានជួបគ្នាសាជាថ្មីជាមួយគុណចាស់ប្អូនអឺពីប្រអងដែលមាន ប្រវត្តិមាននៅក្នុងកម្មវិធីជំនួបសាជាថ្មីនេះហើយក៏សូមចូលរួមទៅលើប្រធានបទដែល គុណចាស់អូនដែលជាម្ចាស់រដ្ឋវិធីផ្សាយនៅពេលនេះឃើញថាយើងជាទូទៅយើងតែងតែនិយាយពីប្រធានបទផ្សេងផ្សេងតែមួយរយៈក្រោយនេះហាក់វាដូចជាដាក់ប្រធានបទពាក់ព័ន្ធនឹងខ្លឹមសារពុទ្ធសាសនាជាពិសេសគឺតទៅនឹងកថាពុទ្ធដីកាក៏ដូចជាពុទ្ធវចនៈរបស់សម្មាសម្ពុទ្ធ ហើយបានលើកជាកម្ពីដីកាសត្រាផ្សេងផ្សេងយកមកលាតត្រដាងចែកជូនដល់បងប្អូនជនជាតិខ្មែរយើងជាពិសេសពុទ្ធបរិស័ទដែលតែងតែតាមដានក៏ដូចជាចូលចិត្តស្ដាប់នៅពធទេសនាហើយតកតទៅនឹងប្រធានបទថ្ងៃនេះគឺតកតទៅនឹងគាថាធរបតហើយចំណុចដែលយើងយកមកនិយាយនេះគឺត្រង់គេហៅថាវគ្គ1គេហៅថាពាលវគ្គវគ្គទី5 វារវៈវគ្គទី5ហើយខ្ញុំគណាឃើញលើគាថាដែលបានមលិតដាងប្រាប់ហាជននៅលើកញ្ចក់ទូរទស្សន៍អត់នេះឃើញហើយថាយើងដឹងហើយតកតោនឹងកាត់សកម្មភាពរបស់បុគ្គលពីលហើយសកម្មភាពរបស់បុគ្គលដែលជាសពរបស់ សកម្មភាពខុសគ្នាចំពោះបុគ្គលពីលគឺតែងតែគិតអ្វីមួយគឺអវិជ្ជមានហើយតែងតែថាធ្វើអ្វីមួយទៅតាមអារម្មណ៍នៃការគិតរបស់ខ្លួនដូចអ្វីដែលព្រះអង្គចាស់ប្អូនប្រាប់លោកបានលើកឡើងអញ្ចឹងតកតងទៅនឹងជាពុគ្គលាទិដ្ឋានចំពោះប្របាទប្រសិទ្ធិកោសលហើយនឹងបរោះម្នាក់ ដែលជាស្វាមីរបស់ស្ត្រីនោះដោយសារតែការស្រឡាញ់ពេញចិត្តទៅលើភរិយារបស់គេហើយមានគំនិតថាគិតប៉ុនប៉ងធ្វើបាប ស្វាមីរបស់គេដោយប្រការផ្សេងផ្សេងធ្វើយ៉ាងណាធ្វើមិនឲ្យស្វាមីគេប្រគល់ប្រពន្ធនឹងមកឲ្យខ្លួនធ្វើយ៉ាងណាឲ្យឲ្យគេហៅថាស្ត្រីជាប្រពន្ធនឹងព្រមស្រឡាញ់ខ្លួនគឺបានតែប្រើអបាយកលផ្សេងផ្សេងក្នុងការបញ្ចុះបញ្ចូល មានប្រើទាំងអាជ្ញាមានប្រើទាំងអំណាចនៅក្នុងនឹងផងដើម្បីធ្វើម៉េចឲ្យគេស្រឡាញ់ខ្លួននឹងចំណាំដាក់ឡានេះហើយគឺជាចរិតនៃបុគ្គលពីលយើងឃើញនៅក្នុងបុគ្គលាទឹកឋាននឹងចាក់ច្បាស់ហើយចរិតនៃបុគ្គលពីលនេះគឺមិនស្កប់ស្កល់ទេទោះជាមានប្រពន្ធមានកូនហើយរស់នៅដល់ខ្លួនមានគេថាឋានៈទូនីតិជាជាព្រះមហាក្សត្រ ជាបរិជាជាបុគ្គលដែលមានអំណាចនៅតែមិនស្កប់ស្កល់នឹងការលោភលួនក្នុងការលោភលួនជាពិសេសគឺមិនស្កប់ស្កល់នៅក្នុងកាមរិយៈហ្នឹងហើយការដែល មិនស្កប់ស្កល់ហើយប្រើបាយកលផ្សេងផ្សេងទៅទុកមនិញដល់រតីណាមួយដែលពាក់ព័ន្ធទៅនឹងហេតុការមរិយៈនេះ វាជាផ្លូវអបាយវាជាផ្លូវវិនិច្ឆ័យដ៏ធំធេងមែនតើហើយបើយើងប្រៀបធៀប ពីពុទ្ធសាសនាមកបែបគាត់ថាសង្គមបែបវិទ្យាសាស្ត្រក៏មានទឹកដីអន្តរាយដូចគ្នាមានក្តីវិនិច្ឆ័យដូចគ្នាបើព្រះជាអង្គណាមេដឹកនាំឬបុគ្គលដែលមានអំណាចណាមួយក៏ដោយដែលខ្លួនជាថាជាធំជាអ្នកមានអធិពលហើយតែតែធ្វើទឹកបុកម្នេញដោយសារតែ បំពេញចំណង់តណ្ហារបស់ខ្លួនធ្វើបាបអ្នកដតីដោយសារតែបំពេញចំណង់តណ្ហារបស់ខ្លួនបុគ្គលហ្នឹងហើយយើងដឹងហើយថាជាបុគ្គលអសប្បុរសជាបុគ្គលព្រាលជាបុគ្គលបាបជនដែលយើងមិនគួរទៅខ្សែគប់មិនទៅរាប់រកទេហើយតែងតែសមោសម័យតែងតែបណ្ដោះទឹកចិត្តនឹងគិតបានថាផ្លូវនឹងជាប្រសារហូតហើយហើយមិនមិនយល់ឃើញនៅគេហៅថាសច្ចធម៌ពិតទេ ហើយមិនស្វែងយកនៅការពិតហើយវាដដាលការពិតប្រាប់ដល់មហាជននេះទេតែងតែប្រឌិតតែតែឆ្នៃរឿងយ៉ាងណាដើម្បីជាឧបសគ្គដើម្បីបំពេញចំណងតណ្ហាកាមរាគៈរបស់ខ្លួនហ្នឹងនេះគឺជាចរិតនៃបុគ្គលពីលហើយខ្ញុំក៏ណាអាមាក៏នៅថាចូលរួមថាចរិតនៃបុគ្គលពីលគឺស្ដែងឲ្យឃើញហើយបុគ្គលពីលនេះទោះជាមានផែនដីទាំងមូលនោះក៏មិនស្កប់ដែរទោះជាមានអំណាចនឹង ប៉ុណ្ណាក៏នៅតែមិនស្កប់នឹងចិត្តរបស់ខ្លួនដែរព្រោះចិត្តនឹងអត់មានដែនកំណត់ហើយអត់យល់ច្បាស់នៅការពិតដូចលោកទាថានឹងថាអវិជ្ជាអវិជ្ជាតាំងគឺបានសេចក្តីថាមិនយល់ច្បាស់ណាមិនច្បួលច្បាស់នៅព្រះសទ្ធំមិនយល់ច្បាស់នៅច្បាប់មិនយល់ច្បាស់នៅកម្មលិខិតជាដើមឡាឡាចំណុចហើយដែលឈានទៅរកដីវិនិច្ឆ័យ អន្តរាយដល់ខ្លួនណាសូមអរគុណសូមជួបរួមប៉ុណ្ណឹងទេក្រាទៀតអរគុណហើយកូនចាស់អឺខំបណ្ណាលោកបានចូលរួម ជាធម្មិកថាបញ្ជាអំពីប្រកួតពីលតែតែមិនសល់មិនស្កប់មិនស្គាល់នៅក្នុងសេចក្តីប្រាថ្នារបស់ខ្លួនហ្នឹងបំរើនៅកម្មកិលេសតណ្ហាហ្នឹងមិនចេះចប់ចេះហើយទេរហូតដល់បាន ធ្វើជាជាអ្នកធំលេខ1ហើយហ្នឹងខ្ញុំស្កប់ស្កល់នៅអាសេចក្តីប្រាថ្នារបស់ខ្លួនមិនដឹងថារបស់ជាកម្មសិទ្ធិរបស់គេផងក៏នៅតែបៀតបៀនអញ្ចឹងបើយើងឆ្លោះចាំងអំពីសង្គមវិញគុណចាស់តើក្នុងយើង ក្នុងនាមយើងជាអ្នកដឹកនាំគួរតែធ្វើបែបណា ដើម្បីឲ្យសមទៅតាម ពុទ្ធិកានៃព្រះអង្គទ្រង់សម្ដែងគឺឲ្យស្គាល់នៅព្រះសទ្ធំដើម្បីឲ្យស្គាល់ព្រះសទ្ធំតើបុគ្គលពីលយើងដើម្បីឲ្យនាំគាត់ទៅកាន់អឺវាលវត្តសង្សារដែលវែងឆ្ងាយទៅជាខ្លីវិញតើយើងត្រូវធ្វើម៉េចកូនចាស់រົບចារាខ្ញុំកណាសូមអឺនមស្ការព្រះធេរៈគ្រប់ព្រះអង្គម្ដងទៀតក្នុងការចូលរួមលើកទី2នៅត្រង់ ខ្លឹមសារពាក្យថាសទ្ធម្មថានេះគឺជ្រៅណាស់និយាយរហូតដល់ទៅពៀនឯនោះនិយាយទៅដល់សិលសមាធិបញ្ញានិយាយទៅដល់ឈានសមាបត្តិនិយាយទៅដល់សមថកម្មដ្ឋាននិយាយទៅដល់ចិត្តរួចដំដោះឯនោះមិនមែននិយាយរយៈរយៈតិចតួចទេត្រង់ហ្នឹងលោកថាដើម្បីរំលត់ជាតិកំណើតបានវាតតរំលីអវិជ្ជាបានឲ្យរំលីអវិជ្ជាបានហ្នឹងសំនួរថាដើម្បីរំលីអវិជ្ជាបានត្រូវធ្វើម៉េចខ្លះគឺវាឆ្ងាយណាស់ ប៉ុន្តែប្រសិនបើយើងយកជាកតិត្រង់ហ្នឹងមកនិយាយឲ្យពាក់ព័ន្ធក្នុងសង្គមរបស់យើងថាថាត្រូវធ្វើដូចម្ដេចទៅឲ្យបុគ្គលល្ងងទាំងឡាយឬពាលទាំងឡាយរូបពាលវាមានពីរដែលបានចែកគ្នាអញ្ចឹងនៅក្នុងទីនេះយើងអាចថាសម្រាប់បុគ្គលដែលជាបុគ្គលល្ងងមិនមានមច្ឆាតធិនៅពីក្រោយខ្នងទេ យើងអាចកែប្រែបាន លោកក្នុងអំណាចមរេចលោកក្នុងអំណាចតណ្ហាលោកក្នុងអំណាចការវែងលោកក្នុងអំណាចសេចក្តីស្រេកឃ្លានក៏ប្រធ្វើបាបទៅអានឹងយើងអាចណែនាំបានទៀតប៉ុន្តែសម្រាប់អ្នកឯណាដែលមានមច្ឆាទិដ្ឋិនៅពីក្រោយខ្នងទេបុគ្គលពីលប្រភេទនេះគឺយើងមិននិយាយទេគឺពុំអាចកែបានទេជា សមត្ថភាពរបស់ខ្ញុំកណាក្តីគុណចាស់ប្របងក្តីគឺមិនអាចកែបានទេយើងនិយាយបានសម្រាប់អ្នកដែលពេញអ្នកដែលភ័ន្តវង្វេងអ្នកដែលងប់ងល់ទៅ មួយរយៈមួយរយៈនៃជីវិតដូចព្រះរាជាប្រសិទ្ធិកោសលគាត់មិនមែនជាមនុស្សមច្ឆាតតិអីទេគាត់ដឹងបាបដឹងអីយ៉ាងដែរតែប៉ុន្តែដោយអំណាចការក្របសង្កត់អាសម្រេចរបស់គាត់នឹងប្រពន្ធគេហ្នឹងមករយៈហ្នឹងវាក្របអត់បានណាដល់ពេលក្របបានហ្នឹងគាត់ចិត្តតែធ្វើរឿងគ្រប់យ៉ាងធ្វើខុសនេះខុសនោះលែងខ្វល់អីទាំងអស់ប៉ុន្តែពេលបានសម្លេងសម្លេងសត្វនរុនឹងផងទៅ បានទទួលការបញ្យល ពីដំណើរដើមតងនៃអំពើបាបរបស់អ្នកទាំង4នឹងពីប្រពុតផងទៅក៏ស្វាងទៅអ្នកអញ្ចឹងអាចនឹងស្វាងប៉ុន្តែមជ្ឈៈបុគ្គលពីលមួយប្រភេទទៀតនៅក្នុងពេលហ្នឹងយើងហៅម៉ាស៊ីនទីកោសលថាជាពីលដែរប៉ុន្តែពីលកម្រិតស្រាលទេពង្វែងនៅក្នុងបាបធម៌ទៅមួយផ្លែតមួយផ្លែតអ្នកអញ្ចឹងអាចបញ្យល់បានប្រសិនបើយើងចង់កែឧទាហរណ៍ថាយើងនិយាយរឿងការកែ តើកែមិនទៅកែដោយវិធីណាទៅការកែវាមានតែវិធីពន្យល់ទេឲ្យអ្នកនឹងស្គាល់ពីខុសពីត្រូវស្គាល់ពីដំណើរដែលនាំទៅរកទុកលំបាកស្គាល់ដែលស្គាល់ពីដំណើរដែលនាំទៅរកសេចក្តីចម្រើនយើងឃើញប្រសិទ្ធិកោសលហ្នឹងតាមពិតនៅក្នុងពេលនោះគាត់វែងគាត់គាត់អត់ស្គាល់ដំណើរនាំទៅរកក្តីសុខណាប្រសិនបើគាត់បានធ្វើរឿងហ្នឹងឧទាហរណ៍ថាប្រសិនបើគាត់បានសម្លាប់បរិសនឹងមែនហើយបានយកប្រពន្ធគេមែនដំណើររបស់គាត់ដូចទាំង4នាក់ដែលស្រែកពីនរកមកចឹង ប៉ុន្តែដល់ពេលត្រូវបានប្រពុតនឹងចូលទៅពន្យល់ស្កាត់មុនសិនដោយអំណាចប្រពន្ធរបស់គាត់ជួយទឿនដោយអំណាចប្រពុតជួយទឿនពន្យល់ប្រាប់អញ្ចឹងទៅស្កាត់ផ្លូវទៅគាត់ឃើញអំពីគាត់បុកហេតុបុកផលណាឃើញអំពីទុកទោសដែលកើតចេញពីការធ្វើបាបរបស់គាត់វាធំណាស់វាមិនសមនឹងគាត់នឹងខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីបំរើអំរាស់ការមកអារម្មណ៍រយៈហ្នឹងទេអញ្ចឹងគាត់ក៏រំលត់រំលាយអាចំណងរបស់ខ្លួនបានសម្រេច បើសិនបើយើងនិយាយថាតើយើងត្រូវកែប្រែអ្នកវែងវែងប្រភេទហ្នឹងយ៉ាងម៉េចទៅគឺតាមរយៈការបញ្យលទៀតខ្ញុំកណាហ៊ាននិយាយថាមនុស្សមាននរណាមួយឆ្លាញ់ទុកទេឆ្លាញ់សុកអត់ទាំងអស់ប៉ុន្តែវាអត់ស្គាល់ផ្លូវនាំទៅរកសុកដល់ពេលយើងការខ្នះខ្នែងពើពើបាបកន្លងមកនោះព្រោះហេតុអីព្រោះយល់ថាការធ្វើយ៉ាងទៅនាំសុកមកឲ្យផ្ទុយវិញវានាំទុកមកឲ្យឯបើនៅគ្នាវាស្គាល់ផ្លូវដល់ពេលវាស្គាល់ផ្លូវក៏ចេះតែធ្វើទៅ អញ្ចឹងសំណួរសួរថាបើយើងស្គាល់ផ្លូវយើងត្រូវធ្វើម៉េចមានតែប្រាប់ផ្លូវទេទៀតអត់មានវិធីណាទៅបញ្ចេញបញ្ចូលជាបុណ្យបារមីរទ្ធានុភាពណា មួយទៅកែប្រែមនុស្សបានក្រៅតែពីបញ្យលមនុស្សឲ្យចេះដឹងទេពួកមនុស្សចេះដឹងហើយរឿងគុណធម៌ឬអគុណធម៌នោះវាជាប់ដោយតថៈតែមនុស្សចេះដឹងហើយវាចេះតម្រង់ខ្លួនវាហើយប្រាប់ពីដំណើរដែលនាំទៅរកទុកប្រាប់ពីដំណើរដែលនាំទៅរកសុខ មានការអោបស្ទើបញ្យលផ្នែកកំណត់ហ្នឹងទេបានអាចកែប្រែមកបានការដាក់សម្ពាធការដាក់ទារុណកម្មហ្នឹងគឺបានមួយគ្រាមួយគ្រាប៉ុន្តែមើលអ្នកជាប់គុកជាប់ច្បាប់មើលគេវាយគេទាត់គេធាក់គេគំរាម តាមពិតពួកគាត់មិនមែនខ្លាចបាបទេប៉ុន្តែខ្លាចអាចញាហ្នឹងគាត់ទ្រោមទៅមួយរយៈហ្នឹងបើសិនបើគាត់រួចពីគុកមកគាត់អាចនឹងធ្វើរឿងដងទៀតប៉ុន្តែបើយើងបញ្យលមនុស្សឲ្យយល់ពីខុសពីត្រូវគាត់នឹងក្រែងល្អែងនឹងស្អប់ពើមរឿងបាបហ្នឹងចេញពីក្នុងតែម្ដងមិនចាំបាច់មានគុកច្បាប់គុកឃុំក្រងគាត់បានដែរ បាទណាគាត់ចាស់កណាចង់សួរសារឡើងដើមវិញថាតើពាក្យថារាត្រីយប់យូរហ្នឹងបានន័យថាម៉េចកូនចាស់ហើយហើយអ្នក អ្នកដេកអ្នកដេកមិនលក់ហ្នឹងបានន័យថាម៉េចហើយអ្នកផ្លូវវែងហ្នឹងផ្លូវឆ្ងាយហ្នឹងបានន័យថាម៉េចកូនចាស់សូមរត់និមន្តតាមពិតទៅពេលវេលាវាអត់មានរូបរាងទេពេលវេលាវាជាសមតិទេវាជាការសន្មតទេវាជាការតាំងឡើងឧទាហរណ៍យើងដាក់ថានេះមួយថ្ងៃមួយម៉ោងមួយយប់មួយខែមួយឆ្នាំហ្នឹងគឺយើងជាអ្នកកំណត់ទេ ពេលវេលាគ្មានតួបទប្រកបទេគ្មានរូបគ្មានរាងទេពេលវេលាគឺជាការសន្មតឯការបើវត្ថុពីរដំណើរច្រាស់គ្នាបង្កើតបានជាពេលវេលា ចង់និយាយថាប្រសិនបើធម៌បើពិភពលោកអត់មានអ្វីសោះពេលវេលាក៏អត់មានដែរប៉ុន្តែដល់ពេលពិភពលោកនឹងវាមាននាមធាតុរូបធាតុវាមានទឹកដីភ្លើងខ្យល់វាមានយើងវាមានគេដល់ពេលអាទាំងអស់នឹងវាដំណើរបច្រាស់គ្នាទៅវាបង្កើតបានជារង្វាស់រង្វែងអញ្ចឹងណា ដល់ពេលបានបង្កើតបានជារង្វាស់រង្វែងគោកំណត់ថានេះជាពេលវេលាទៅឧទាហរណ៍ដូចយើងកំណត់ថាមួយថ្ងៃចឹងដោយសារយើងវាស់ដោយសារយើងវាស់តាមព្រះអាទិត្យពីរះមករហូតដល់លិចទៅបាត់អើដល់រះឡើងវិញអាហ្នឹងហៅប្រយុទ្ធមួយថ្ងៃដោយសារផែនដីនឹងព្រះអាទិត្យវាដើរប្រច្រាគ្នាទៅវាបង្កើតបានរង្វាស់រង្វែងតាមពិតទៅអាពេលវេលានឹងយើងអ្នកកំណត់ទេខ្ញុំកណាក៏ចង់និយាយយ៉ាងខ្លីថាពេលវេលា វានៅ ប្រមាណវានៅតែប៉ុណ្ណឹងវាចេះដូរទេ ដូចថាមួយយប់ចឹងបើយើងកំណត់ថាមួយយប់ប្រហែលម៉ោងយើងរាប់ចាប់តាំងពីម៉ោង6រហូតដល់ម៉ោង6វិញប្រហែលម៉ោងថាពី10ម៉ោងចុះពី10ម៉ោងយ៉ាងតាំងពីសម័យព្រះមកដល់សម័យយើងនោះសម័យណាក៏ដោយកាប់ណាក៏ដោយផែនដីណាក៏ដោយពេលវេលាវានៅតែប៉ុណ្ណឹងបើយើងកំណត់ដូចគ្នាវានៅតែប៉ុណ្ណឹងវាមានលើសទេប៉ុន្តែសួរហេតុអីបានអ្នកខ្លះមានអារម្មណ៍ថាយប់នោះគឺយប់ហ្មងប្រាប់អញពីស្អីអាចិត្តតន្ទឹងនេះបាននិយាយលោកថា ទីឃាជាករតោរតិណាជាករតោចង់និយាយថាអ្នកមិនបានដេកទេ ចិត្តនឹងកំពុងតែសកម្មថាអូឲ្យតែព្រឹកអូឲ្យតែព្រឹកអូឲ្យតែព្រឹកកំពុងតែអន្ទះអន្ទែងចង់ដល់នៅអ្វីមួយឆាប់ឆាប់ដល់ពេលវាមិនឆាប់ដូចបំណងទៅវាទៅជាមានអារម្មណ៍ថាយូរតែពេលវេលាវានៅតែប៉ុណ្ណឹងពេលវេលាសម័យប្រសិទ្ធិកោសលពី10ម៉ោងមកដល់យើងគឺពី10ម៉ោងពួកនាឡិការរាប់ដូចគ្នារាប់តាមព្រះអាទិត្យថាបានន័យថាលោកសម្ដៅទៅលើការតន្ទឹងឬក៏ចិត្តអន្ទះសាទេណាកណា ធម្មតាពេលវេលាយប់ហ្នឹងវានៅតែដដែលតែប៉ុន្តែដែលពេលអាចិតតឹងតឹងនោះវាខ្លាំងពេកទៅវាទៅជាយូរទៅផ្លូវផ្លូវក៏យ៉ាងដែរផ្លូវបើថាវាមួយយោជ14គីឡូវានៅតែ4គីឡូហ្នឹងបើខ្នត់បើខ្នាតរបស់វាតែប៉ុណ្ណឹងតាំងពីបុរាណមកគេមានបន្ថែមឯណាប៉ុន្តែសម្រាប់យើងនេះអស់កម្លាំងយើងមិនមានចិត្តតឹងអោយទៅដល់ដល់ពេលយើងតឹងរហូតវាយូរប៉ុណ្ណាទៅអាការយូរវាមានតែក្នុងចិត្តហ្នឹងអារម្មណ៍ថាយូរវាកើតក្នុងចិត្ត ដល់ពេលយើងយកកន្លែងមកប្រៀបធៀបជាមួយនឹងដំណើរនៃការកើតចាស់ឈឺស្លាប់របស់បុគ្គលពេលហ្នឹងវាមិនចេះចប់ទេមិនទាន់នឹងផុតចាក់បាបហ្នឹងតាមពិតទៅដំណើរនៃការរួចចាក់ទុកមួយដបងដៃផុតចាក់បាបសិនដែលពុទ្ធថាសពបាបាសអការណੰណាណាមិនធ្វើបាបទាំងពួងសិនដបងដៃក៏ត្រូវឡើងពីពួកសិនដែរដំណាក់កាលទី1ឡើងពីពួកសិនដំណាក់កាលទី2កុសលៈសោបសម្បទាតរបំពេញកុសលច្រើនណាស់ ដូចទឹកមកកធំដែលធ្លាប់តែល្អអង្គចាប់ដើមរែងតិចម្ដងតិចម្ដងថ្លានតិចម្ដងថ្លានតិចម្ដងណាកុសលច្រើនទៅចិត្តថ្លានតិចម្ដងតិចម្ដងតិចម្ដងចំណាយពេលរាប់ពុកជាតិណោះទៅរំបានសម្រាប់ហ្នឹងបង្ហើយក្រោយនោះសច្ចតបរិយោតបណ្ណាំងគឺថាទឹកហ្នឹងលែងមិនមែនទឹករងធម្មតាគឺថាអស់អីអស់អស់អាធិតល្អហ្មងអាលុតឆាញ់មកដាក់ឆ្នាំទៅអស់ធាតល្អលីង ដោយចិត្តរបស់ព្រះរហន្តលែងមានប្រតកម្មជាស្រឡាញ់ស្អប់លែងចេញពីបាបពីបុណ្យអីទៀតណាអស់ធិតល្ងងដល់ពេលយើងបន្ទាប់ពីបែកធ្លាយខានទៅក៏ជាប់រឿងតែម្ដងលែងសល់អីនៅពេលមិនថាការរំលត់ណានៅពេលមិនមែនជាឋានមិនមែនជាភពមិនមែនជាលទ្ធផលថ្មីដែលបុគ្គលណាមួយទៅដល់ទេប៉ុន្តែវាជាការរំលត់ហេតុមួយកើតចាស់ឈឺស្លាប់ចាត់ទុកថាហេតុមួយដល់ពេលរំលត់អាហ្នឹងគឺជានិរោធនិរោធគឺនៅពេលហ្នឹងឧទាហរណ៍ដូចផ្លែស្វាយមួយយើងស៊ីឲ្យកប់ដោះស៊ីឲ្យកប់ដោះបានផ្លែមកចេះចប់ទេ បើយើងនៅតែដាំវានៅតែដុះវានៅតែចេញផ្លែដំណើមចេះចប់ទេមានចប់មានដើមទេតែដល់ពេលថ្ងៃណាមួយយើងយកមកជុលទៅចាក់ខ្លែបវាទៅយើងកប់ទៅក្នុងដីទៅពេលដែលវារលាយឆឹងតែម្ដងលែងមានលែងមានវត្តមានស្វាយនឹងលើពិភពលោកទៀតហើយគេហៅថានិរោធបាទយើងអាចហៅថានិរោធគឺយ៉ាងណាពៀនគឺចឹងប៉ុន្តែវាត្រូវស្គាល់ផ្លូវផងព្រះសម្ពុទ្ធត្រាស់ដឹងឡើងព្រះអង្គប្រាប់ផ្លូវសិលសមាធិបញ្ញានឹងសិក្សាយល់បដិបត្តិអនុវត្តនឹងជាផ្លូវនៅក្នុងផ្លូវនោះវាមាន3លំដាប់ដំបូងដៃក៏ត្រូវចិញ្ចាក់បាបដែរបើប្រសិនតិកោសហ្នឹង មិនទាន់ចេញចាក់បានផងសូម្បីតែសុចរិតក្នុងជីវិតបច្ចុប្បន្នគ្មានផងទៅលេងប្រពន្ធគេអញ្ចឹងនឹងទៅរកផ្លូវចេញណាគឺវែងឆ្ងាយណាស់បើយើងនិយាយកតិលេងលេងមកប្រៀបធៀបសង្គមយើងថាបើសិនជាយើងចង់ដោះស្រាយសពយើងឲ្យស្រួលហើយណាក៏ត្រូវមានការចេះដឹងដែរបើឯងចំណេះដឹងក៏គ្មានទឹកចិត្តក៏គ្មានមិនទទួលខុសត្រូវរឿងជាតិផងការណាបានស្វាងស្រុកយើងវាវែងឆ្ងាយប៉ុណ្ណាទៅ អាយើងយល់ដឹងចូលរួមដោយពេញទំហឹងមិនគង់តែពិបាកដោះស្រាយចុះប្រើចរិតដូចឆ្កែឆ្មាថាអញមិនរវល់ទេរឿងប្រទេសអីចឹងជាដើមឲ្យលងងទៀតនេះដល់ថ្ងៃណាដោះស្រាយវែងឆ្ងាយមែនតើសម្រាប់អ្នកស្គាល់ផ្លូវហ្នឹងអ្នកស្គាល់ផ្លូវមិនគង់តែឆ្ងាយគង់តែហត់ប្រទេសមួយចង់ឲ្យសុខចម្រើនរុងរឿងរួមគ្នាធ្វើស្គាល់ផ្លូវមិនគង់តែហត់គង់តែនឿយត្រង់តែបានសម្រេចចុះគ្មានស្គាល់ផ្លូវអីសោះនេះមួយថ្ងៃមួយថ្ងៃដាក់កាសឡើងសិតចម្រៀងសិតតែបត់អត់ប្រយោជន៍អត់បានការក្នុងមួយជីវិតមួយថ្ងៃមួយថ្ងៃអញ្ចឹង ដោះស្រាយប្រទេសមិនទៅបើគ្រប់គ្នាអ្នកខ្លាំងមានគំនិតថាសង្គមមិនជាប់ដោយខ្លួនផងខ្លួនអាចដូចដុល្លារអញ្ចឹងចេញឡើងសិនអញ្ចឹងហ្នឹងអាយើងស្គាល់ផ្លូវថានឹងដឹងថាដឹងថាគួរតែធ្វើអញ្ចេះគួរតែធ្វើអញ្ចឹងហ្នឹងគង់តែលំបាកងាយដល់អញ្ចឹងអាមិនស្គាល់ផ្លូវផងអាមិនចង់ឡើងទៅកាន់ផ្លូវនេះមកវែងប៉ុណ្ណាទៅអាហ្នឹងបើយើងយកមកប្រៀបយើងប្រៀបអញ្ចឹងខ្ញុំខ្ញុំកណា ចូលរួមប៉ុណ្្នឹងឯងអូខេអរគុណច្រើនអឺគុណចាស់បណ្ណាកណាចង់សួរអំពីអឺការអស់កម្លាំងនេះមនុស្សដែលអស់កម្លាំងបានន័យថាអឺមនុស្សដែលឈឺមនុស្សដែលមិនស្គាល់នៅផ្លូវបើន័យថាធ្វើឲ្យអស់កម្លាំងឃើញផ្លូវវែងឆ្ងាយណាស់មិនអាចទៅរួចដោយសារតែអស់កម្លាំង តើសង្គមយើងនេះវាចូលដល់លក្ខណៈមួយគេហៅថាមនុស្សអស់កម្លាំងដែរទេទៀនគាត់ត្រូវទៀតថាចំណុចមួយដែលសំដៅថាសន្សន្តសយោជនាណាពាក្យពាក្យថាទីខាំងសន្តសយោជនាមិនន័យថាយុទ្ធវែងសម្រាប់អ្នកដែលហត់នឿយណាឬក៏អ្នកដែលដើរមិនដល់គោលដៅ ការហត់នឿយការអស់កម្លាំងការធុញទ្រាន់ការបោះបង់គោលដៅវាវាមិនមែនជាគេហៅថាវាមិនមែនកើតមានចំពោះមនុស្សទូទៅទេ គឺវាកើតឡើងដោយជាអំណើនលើដោយបុគ្គលដោយក្រុមដោយពួកតែប៉ុណ្្នឹងទេវាមិនមែនជាទូទៅទេឯក្រុមបុគ្គលដែលគេហៅថាដែលស្រែកថាហត់នឿយឬអស់កម្លាំង គឺបានន័យថាគាត់ខ្វះការព្យាយាមខ្វះការគេថា set up នៅគោលដៅរបស់ខ្លួននោះឲ្យច្បាស់លាស់ឬក៏គ្មានដំណងនឹងដើរឲ្យទៅដល់គោលដៅអានឹងបានទីទៅម្ដងតែបើមានបំណងមានការ set up នៅគោលនឹងច្បាស់លាស់នឹងប្រកាសជាយើងដើរទៅតាមអ្វីដែលយើង set up ហ្នឹងតែបើគ្មានបំណងគ្មានគោលដៅគ្មានសក្តីប្រាថ្នា ណាមួយសម្រាប់ដើរទៅទេគឺដើរទៅមិនដល់ទេហើយចំពោះបុគ្គលប្រភេទដែលថាมันអាចដើរទៅដល់គោលដៅឬក៏មិនចង់ដើរទៅដល់គោលដៅដោយសារតែខ្លួនមានសេចក្តីប្រមាថមានសេចក្តីប្រមាថទូពុទ្ធលោកសំដែងហើយថាប្រមាទោមច្ចណោប្រទាំងហ្នឹងគឺមិនន័យថាសេចក្តីប្រមាថហ្នឹងវាជាកំពូលនៃនៃរឿងអាក្រក់ ជាកម្ពុជានៃទង្វើមិនល្អគំរុំល្អអ្នកដែលមានសេចក្តីប្រមាថមានការធ្វើប្រហែលហ្នឹងប្រមាថថាម៉េចថាប្រមាថថាមានតែអញទេដែលអាចដែលអាចថាគ្រប់គ្រងមកផែនដីទាំងមូលនេះបានមានតែអញទេដែលអាចដែលដែលអាចគ្រប់គ្រងនៅទឹកដីនឹងបានឬក៏ប្រជាពលរដ្ឋនឹងបានមានតែអញទេដែលអាចក្រងអំណាចនឹងបានបានយូរអង្វែងជាងគេ អ្នកដតីគឺមិនអាចមកមករំលងឬក៏មកដណ្ដើមអំណាចពីអញបានទេនឹងដោយអីដោយសារមានសេចក្តីប្រមាថដោយការមានធ្វើប្រសេចក្តីធ្វើប្រហែសហើយហើយសកម្មភាពបែបហ្នឹងការគិតបែបហ្នឹងការយល់ឃើញបែបហ្នឹងគឺសន្តានដែលចិត្តហ្នឹងវាកើតមានតែចំពោះគេថាមេដឹកនាំពីលបកគលពីលទេបកគលពីលមេដឹកនាំពីលហ្នឹងគឺគិតឃើញអាផ្លូវហ្នឹងគិតឃើញផ្លូវហ្នឹង គឺថាគ្មាននរណាប្រសើរជាងអញគ្មាននរណាលើសជាងអញហើយគ្មាននរណាដើរទៅដល់គោលដៅដែលអញដើរសប្ងៃហ្នឹងអាហ្នឹងបានសេចក្តីថាវាជាចំណែកនៃទឹកចិត្តបុគ្គលពីលវាគឺជាគេថាវិធីគិតបែបលក្ខណៈបុគ្គលពីលមិនមែនជាគេថាជាសកម្មភាពរបស់សពរោះវាមិនមែនជាសកម្មភាពរបស់ជនជាបណ្ឌិតទេ អាចចំណុចហ្នឹងហើយការដែលមានតែអញហើយ មិនមានអ្នកដតីណាប្រសើរជាងខ្លួននេះយើងដឹងហើយថាបុគ្គលនឹងគឺទីបំផុតគឺកិច្ចមិនផុតទេពីក្តីវិនិច្ឆ័យរយៈកាលវិនិច្ឆ័យហើយអន្តរាយនឹងដូចប្របាទប្រធានទីកោសលហើយនៅតែមានការចោះជំពាក់នៅតែមានសេចក្តីលុបលួននៅតែមានចិត្តប្រតិបត្តិស្នេហាជាមួយនឹងប្រពន្ធកូនប្រពន្ធគេនោះដោយមិនមិនបោះបង់ដោយមិន គេហៅថាដោយមិនមិនបលែងចោលនៅការព្យាយាមរបស់ខ្លួនណាតែងតែចិញ្ចឹមចិត្តរហូតដល់ខ្លួននឹងមានថាមានការឃើញនៅសបិននិមិត្តបើថាអារម្មណ៍នឹងកាលណាបើអារម្មណ៍យើងគិតមិនល្អវានិមិត្តមកជារឿងមិនល្អតែមកសម័យមករឿងមិនល្អហើយបើនិយាយតាមវិទ្យាសាស្ត្រធម្មតាមនុស្សតែគិតតែរឿងមួយយ៉ាងច្រំដើរច្រំដើរច្រំដើរទៅអាទឹកប្រមាត់ ទឹកបេះដូងយើងនឹងវាឡើងល្អក់កាលណាបើឡើងល្អក់ទៅធ្វើឲ្យអាតោសៈចិត្តធ្វើឲ្យមោហៈចិត្តនឹងវាវាមកគ្រប់ដណ្ដប់លើលើអត្តភាពលើរាងកាយរបស់យើងធ្វើឲ្យខ្លួនឯងបាត់ម្ចាស់ការបាត់ម្ចាស់ការហើយដល់ពេលសបិនឃើញរឿងអាក្រក់នឹងកើតឡើងដូចសបិនឃើញបែបនេះឃើញបែបនោះជាដើមហ្នឹងអានេះហើយបានសេចក្តីថារឿងអាក្រក់វា វាវាធ្វើឲ្យយើងនិមិត្តនៅយើងធ្វើរឿងអាក្រក់វាធ្វើឲ្យយើងនិមិត្តនៅឃើញនៅរឿងអាក្រក់ហ្នឹងអញ្ចឹងរឿងបាបប្រកម្មនេះវាមានន័យថាវាជាសមោលទល់ជាប់តាមប្រានយើងគ្រប់ពេលវេលាទោះជាអ្នកដតីមិនដឹងថាយើងធ្វើបាបក៏ខ្លួនយើងជាអ្នកដឹងដែរយើងកំណត់បានអញ្ចឹងខ្លួនយើងគឺជាអ្នកដឹងទេធ្វើឲ្យយើងសបិនឃើញបែបនេះឃើញនរុឃើញប្រែតឃើញនិរិឆានឃើញ ឃើញសត្វឃើញអសុរកាយអីសមិនឃើញទុស័កអ្នកសោអីជាដើមនោះអានេះគឺសិតតែជាជាការស្ដែងចេញពីទង្វើអាក្រក់ដែលខ្លួនបានធ្វើហើយដូចគេថាមួយកន្លែងដែលប្រពន្ធលោកសំដែងអញ្ចឹងថាគឺថាដែលជ្រាបដោយឲ្យបានគឺជាបាតដៃស្អាតគឺជាបាតដៃស្អាតល្អអញ្ចឹងលោកធ្វើការប្រៀបធៀបថាបុគ្គលដែលមិនបានធ្វើបាប បុគ្គលដែលមិនបានធ្វើបាបអ្វីបន្តិចសោះអញ្ចឹងបាបនឹងរមែងមិនកើតមានចំពោះបុគ្គលនោះទេអញ្ចឹងយើងឃើញច្បាស់នៅពុទ្ធគាថានៅការទូមានព្រាបដៅនៅអវាទដ៏មានអត្ថន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងយើងយកទៅពិចារណាយកទៅសិក្សារៀនសូត្រទៅថារឿងបាបវាជារឿងសៅមករឿងបុណ្យឬជារឿងល្អវាគឺជាគុណធម៌ដែលមនុស្ស គ្រប់រូបប្រាថ្នាចង់បានហើយក្នុងនាមអ្នកដឹកនាំអ្នកគ្រប់គ្រងគេគឺគុំមានសេចក្តីប្រមាថហើយគុំប្រព្រឹត្តនៅអំពើបាបកម្មនឹងដដែលដដែលច្រើនលើកច្រើនសាដដែលដដែលនឹងហើយជាពិសេសអានេះយកប្រពន្ធកូនគេហើយបានប្រពន្ធកូនគេទៅសម្លាប់ប្រពន្ធកូនគេទៀតធ្វើបាបដល់ក្រុមគ្រួសារគេថាចិត្តនឹងជារឿងបាបពិតប្រកបនៅក្នុងក្រុមសារនៃការទូមានរបស់ប្រពុតជាម្ចាស់នៃយើងណាសូមអរគុណ ណែអរគុណតែណែអរគុណណាយើង ដល់ម៉ោងដែរមិនបន្តទៅទេ ចំពោះគាថាហ្នឹងគឺព្រះអង្គចន្ទរាលោកបានប្រៀបបាន លើកអំពីរឿងប្របាទប្រសិទ្ធិកោសលលោក មានសេចក្តីប្រាថ្នានៅក្នុងតណ្ហាហ្នឹងគឺចង់បានប្រពន្ធគេមកធ្វើជាប្រពន្ធខ្លួនទៅហើយចង់សម្លាប់ប្តីគេនឹងដើម្បីយកប្រពន្ធហ្នឹងតែទីបំផុតក៏បានបណ្ដាលឲ្យ ពួកប្រែតហ្នឹងមកយំស្រែកទៅ ធ្វើឲ្យមានសម្លេងអឹងកងគាត់ភ័យទៅគាត់បានទៅសួរព្រះទៅបានព្រះអង្គសម្ដែងថា ចេញមកអំពីការប្រាថ្នានៅកម្មគុណហ្នឹងតណ្ហាដែលមិនចេះចប់នឹងធ្វើឲ្យអាចធ្លាក់ទៅក្នុងមហានរកអឺដល់ជ្រៅនឹងបណ្ដាលឲ្យមានការស្រែកនៅ4 4 4 4ម៉ាល់ទៀតណាអូសនអូសនសអីអឺអូសេទុទុ ទុសអ្នកសោទុសអ្នកសោនឹងពលពលពាកហ្នឹងពលពាកហ្នឹងថាបើបំណងថាបើអញមកគាត់ជាមនុស្សហើយអញនឹងលះបង់នៅអំពើហ្នឹងហើយថាបំណងដើម្បីមកបានជាមនុស្សនឹងខំប្រឹងធ្វើអំពើល្អសិតតែបានមកមនុស្សបានធ្វើជាមនុស្សហើយក៏ភ្លេចសេចក្តីប្រមាថនឹងការឡើងក៏ភ្លេចអស់ទៅទៅធ្វើអំពើបាបថែមទៀតទៅអញ្ចឹងទៅវាអាចធ្លាក់ទៅក្នុងកន្លែងនឹងដដែលទៅទៅ ហើយការថាកំពីហនរៈហ្នឹងក៏ថាមួយមួយប្រមាណយោជប្រមាណឆ្នាំប្រមាណនោះប្រមាណបានងើបឡើង មួយផែនដីអីណាបានបានម្ដងណាងើបឡើងម្ដងហ្នឹងអញ្ចឹងបានពោលនឹងដើម្បីថាតាំងចិត្តថាបានកើតជាមនុស្សនឹងឈប់ធ្វើអំពើបាបដល់កើតជាមនុស្សក៏ភ្លេចទៀតទៅធ្វើអំពើបាបដដែលទៅអរគុណគុណចាស់គ្រូឥឡូវយើងជួបគ្នាបណ្ដឹងចុះគុណចាស់រាលោកអស់ថ្មអីលោកសុំតមុនអញ្ចឹងអរគុណយើង ពេលវេលាក៏លំមុំមួយម៉ោងលំមុំចឹងគាត់ណាសូមអរគុណចំពោះគុណជូបគុណចាស់គ្រូបានលះបង់ពេលវេលាចូលរួមហើយគុណចាស់រាបានចូលរួមទៀតក៏សូមអរគុណហើយសូមជូនពរគុណចាស់គ្រូទាំងពីរព្រះអង្គសូមជួបតែនឹងសុខចម្រើនថ្នាយ៉ាងនេះយ៉ាងណាបានសម្រេចដោយសេចក្តីថ្នានិងសូមជូនពរឲ្យប្រិយមិត្តទាំងអស់បានសុខចម្រើនដូចគ្នាប្រាថ្នាយ៉ាងណាបានដោយសេចក្តីថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលាអូខេសូមនោះ